វាមានបាននិងមិនបានករណីណាបានករណីណាដែលមិនបានហើយករណីដែលមិនបាននឹងលោកក៏ឆាន់អត់បានដែរហើយបើលោកឆាន់បានយើងក៏ហូបបានហើយក៏យកបានហើយបើធ្វើអត់ត្រូវវិន័យនឹងលោកក៏ឆាន់អត់បានយើងក៏ហូបអត់កើតយកទៅផ្ទះក៏អត់កើត អញ្ចឹងស្អីដែលអត់បានសិនមកចង់និយាយស្អីដែលអត់បានសិនយើងធ្វើទម្លាប់តាមគ្នា យើងចង់ចង់តែបានបនច្រើនមែនណាចង់ណាដោយវេវេសង្ខសៈទេមៈអ៊ីម៉ាំងសង្កផតតាំងចេះទៅណាថាបនច្រើនដឹងបនច្រើននៅតាណាទេក៏ជាថាតាមទម្លាប់ប៉ុន្តែវិន័យតែចេញជាពាក្យសម្ដីជាសង្កផតមែនទេណាព្រោះយើងប្រកាសជាពាក្យសម្ដី វិន័យពាក់ព័ន្ធកាយវាចាអញ្ចឹងបើចេញវាចាថាប្រកេនចំពោះសង្ឃទៅជាសង្ឃទានហើយតកាលណាវេចំពោះសង្ឃហើយមិនមែនបោះថ្មទេឧទាហរណ៍មកវេឲ្យច្បាប់ប៉ិនប្រើពាក្យទៅសង្ឃកផាត់អញ្ចឹងវាសង្ឃហ្នឹងទូទៅអញ្ចឹងថ្មនេះត្រូវត្រូវចេះត្រូវចេះអឺ convert វាយ៉ាងម៉េចឲ្យមកជាបោះថ្មសិន បានអាត្មាឆាន់បានតែបើអត់ចេះកិច្ចវិន័យនឹងទេអាត្មាឆាន់ក៏ឈ្មោះថាឆាន់អត់បានបើឆាន់ជាពាក្យសងដែរពួកគេវេចំពោះសងទូទៅឯងមកស៊ីម្នាក់ឯងហ្នឹងហើយអញ្ចឹងបញ្ហាហ្នឹងមិនមែនបញ្ហាតែញាតញោមទេ បញ្ហាតាំងពីលោកឆាន់ម៉េះលោកអ្នកឆាន់ហ្នឹងជាពាក្យតាំងពីឆាន់កោតជាសាច់ជាពាក្យសងជុះអាចជាពាក្យសងទៀតទាំងអស់ ចឹងបានជានៅ ក្នុងវិន័យលោកចែកជារបស់ចែកគ្នាបាន និងចែកគ្នាមិនបាន សម័យសម្ដេចជួនណាតលោកប្រើពាក្យថាគរុភ័ណ្ឌនិងលហុភ័ណ្ឌនឹងបង្កើតហើយឯពេលហ្នឹងក្នុងវិន័យប្រែថារបស់ចែកបានរបស់ចែកអត់បានតែគេគិតគេហិនសងណាចែកបានដូចជាកុតសាលាពិហាដីហ្នឹងហើយអត់បានទេ លោកណាធ្វើសក្រិចលក់ដីឲ្យគេធ្វើចែកដីសិនរក់អត់មានសិទ្ធិទៅលក់ដីវត្តទេសក្រិចហ្នឹងអត់មានលក់ដីវត្តលក់កុដលក់សាលាលក់វិហារអារបស់គរុផនហ្នឹងបើប្រៀបជាមួយនឹងអ្នក ដឹកនាំប្រទេសស្មើនឹងក្បត់ជាតិឧទាហរណ៍បាទ ដូចអបមាដូចវត្តនៅនេះមានច្រើនអញ្ចឹងដូចជួយដាក់លោកមានវត្តទូលមួយអញ្ចឹងលោកចង់បានវត្តធំអញ្ចឹងលោកជាវត្តធំលោកប៉ះលុយលោកលក់អីយើងទិញអាធំអានឹងមានណាថាអីបើក្នុងវិន័យធ្វើអត់កើតឲ្យតែវេសំចឹងហើយបានញាតិញោមជាចង់បានបនច្រើន អានេះដូចទឹកចង់បានបនច្រើនប្រកាត់ភ្លើងអង្គុយលើភ្លើងអត់ដឹងរឿងហ៎អត់ទៅដល់វត្តវេសង់វេសង់វេសង់វេសង់ហើយយកអានឹងដូចទៅចែកគ្នាដូចម៉ែនិយាយចឹងថារបស់ដែលវេសង់ប្រៀបមកប្រទេសឧទាហរណ៍ដីនឹងជាដីសាធារណៈតែគេដាក់ថាជាដីរបស់រដ្ឋដាក់របស់សង់ស្មើនឹងរបស់រដ្ឋមន្ត្រីណា នាយករដ្ឋមន្ត្រីណា ប្រធានាធិបតី ណាហ៊ាន លក់អានឹងយកជារបស់ឯកជនក្បត់ជាតិលក់ប្រទេសនឹងឲ្យប្រទេសគេមួយទៀតក្បត់ជាតិបោះសង់ដូចគ្នាចឹងដែរគេរបស់អីទៅចែកកើតមានតែរបស់ឆាន់របស់អីទេទៅចែកគ្នាកើតចឹងណាក្រៅពីនឹងអត់កើតទេ ចឹងបានអាត្មាដឹងរឿងហ្នឹងពេលអាត្មាធ្វើវត្តនៅមនីរតនារាមដីណាដែលសម្រាប់សង់អាហ្នឹងឲ្យដឹងថាដីហ្នឹងវេសង់ដីណាសម្រាប់សាធារណៈនិងសម្រាប់ញាតិញោមប្រើប្រាស់អដីណានោះមកដាក់ខ្មោចនៅណាហ្នឹងមិនបាច់វេសង់អីទេអាហ្នឹងញាតិញោមដាក់ទៅឃើញស្លាស់ហ៎ស្រួលហ៎នងហើយអសាលាណាដែលញាតិញោមប្រើប្រាស់ទូទៅមិនបាច់វេសង់ទេតើអស់គ្នាទៅ ហើយយើងជាចង់បានច្រើនវេថ្វាយសង្ឃដល់មកអង្គុយប្រឡាក់ចឹងធ្វើអីឲ្យឆ្លាតកតេលមុងភួយ ខ្នើយគេយកមកប្រកេនច្រើនច្រើនខ្មាសួរឥឡូវនឹងចង់បានប៉ុនឬក៏ចង់ឲ្យគេប្រើខ្មាសួរបើចង់ឲ្យប្រើទូទៅអាដាក់សម្រាប់ប្រើទៅចេះប្រើអស់គ្នា ស្រេចបំណងរបស់យើងតាមានអីប៉ុន្តែឲ្យយើងដឹងផងបើវាសង់ត្រូវជាបោះសង់បើលោកនឹងយកទៅលួចយកទៅលក់អីណានឹងទៅបោះលោកគរុផាន់ហ្នឹងគរុផាន់ហ្នឹងបើបើយើងគិតអញ្ចឹងក៏អត់អីដែរ បើខិនថាតើអាចារ្យហ្នឹងគាត់យល់ចឹងទាំងអស់ឬក៏អ្នកទៅបុណ្យហ្នឹងគាត់យល់ដោយអាចារ្យហ្នឹងដែរអត់ឬក៏នៅក្នុងន័យមួយថាចង់បានតបុណ្យច្រើនហ្នឹងដល់ចង់បានតបុណ្យច្រើនយើងមើលវត្តវត្តដល់ច្រើនអត់ធ្វើតាមវិន័យតាំងពីចានឆ្នាំងកតេលភួយមុងសិទ្ធិគរុផនទាំងអស់ឲ្យតវេសង់របស់ចែកគ្នាអត់កើតទេ ព្រះពុទ្ធមិនមែនហាមថាមិនអោយវេមិនអោយដាក់សង្ឃទេប៉ុន្តែវត្តបើធ្វើតាមកិច្ចវិន័យត្រូវមានកបយៈកតកបយៈកតមានន័យជាជាកតដាក់ឃ្លាំងសម្ភារៈសង្ឃរបស់នឹងចៅតកាក៏យកខ្លួនឯងមិនបានអ្នកណាក៏យកខ្លួនឯងបានតែខ្ចីប្រើបានខ្ចីប្រើគឺប្រើដោយ ប្រយ័ត្នប្រយែងជាទីបំផុតតែយកប្រើខ្ជះខ្ជិលបាត់ធោសងបែកធោសងមិនសងមានទោស ហ្នឹងហើយត្រូវហ่ะបើសិនជាយើងធ្វើអីគិតជាប្រយោជន៍រួមដើម្បីឲ្យបានប្រើរួមជារឿងឆ្លាត តែបើនៅក្នុងពាក្យមួយថាចង់បានបុណ្យច្រើនពេលសងមិនកើតទេវត្តខ្លះនឹងលងស្អុយពេញវត្តនឹងប្រើអត់កើតនឹងសិតតែចានសិតតែឆ្នាំង ហើយដល់យើងចង់យកចែកទៅវត្តណាទៀតចែកមិនកើតរូបអេសងដាក់ហ្នឹងស្មើនឹងបោះប្រទេសជាតិមួយហ្នឹងឯងទៅឲ្យណាគេកើតហ៎បើជារបស់ផ្ទាល់ខ្លួនលោកអត់អីទេដឹងបោះសង្ឃលោកហ្នឹងបើគិតជាតម្លៃច្រើនលើដឹងនៅតែចែកទៀតគិតជាតម្លៃហើយឲ្យសងអត់សងបរាជិតបដ ாய் គិតជាតម្លៃបើគិតជាតម្លៃលើស5មាសកៈឡើងទៅត្រូវប្រាជិតប៉ុន្តែបើសិនជានៅពេលដែលគេឲ្យសងលោកនោះតវ៉ាតវ៉ាមិនតាន់ដាច់ស្រេចអាចត្រូវបាត់ថលចាយពេលហ្នឹង នៅពេលលោកសម្រេចចិត្តទៅអត់សងគេក៏ទាអត់បានហ្នឹងគឺតាមតម្លៃទៅខ្ញុំអត់ដឹងអានឹងរឿងផ្សេងប៉ុន្តែរឿងបញ្ហារឿងលោក អូងាយញ៉ៃបើឥឡូវរឿងបាយមិញនេះងងហើយមិនទៅសួរអនុងទេឧទាហរណ៍ឥឡូវពីព្រឹកមិញអត់មានវេសងទេណាប៉ុន្តែបើវេក៏អត់អីដែរបើជារបស់ឆាន់ហ្នឹងណាថ្មមានកិច្ចធ្វើឲ្យរបស់ហ្នឹងទៅ ជារបស់ខ្លួនក្នុងវិន័យហ្នឹងមានហេតុមិនមែនជាតែឧបកិច្ចទេមែនទេ ដើម្បីឲ្យលោកនេះចេះចែករំលែកដល់អ្នកដទៃជាពិសេសពិខុផងគ្នាអញ្ចឹងពាក្យវេសង្ឃមិនចាំបាច់4អង្គដូចយើងទម្លាប់ទេសភៅខ្មែរយើងនោះក៏សេខុសដែរឈួតមកប្រទេសបណ្ដោយថាវេសង្ឃត្រូវមាន4អង្គមែនទេសង្ឃកម្មត្រូវមាន4អង្គឡើងអានឹងត្រូវសង្ឃកម្មរឿងផ្សេងមិនមែនរឿងស៊ីបាយនេះទេគឺកិច្ចដែលលោកធ្វើការងាររបស់សង្ឃរឿងអីផ្សេង ប៉ុន្តែលោកសរសេរលោកអត់យល់អញ្ចឹងបានឡប់ពេញប្រទេសអាត្មាទៅនិយាយម្នាក់ឯងនិយាយឈ្នះ គេទេព្រោះអាចារ្យចេះតាមសភៅហ្នឹងអាងអាសភៅហ្នឹងថាត្រូវអញ្ចឹងគួរថ្នាក់មកថាឡប់មកប្រទេសមើលគេខឹងទៅបើកមក3ដកមកទៀតទៅព្រោះអាសភៅហ្នឹងមិនមែន3ដកណាអាសរសេរកន្លែងហ្នឹងមិនមែន3ដកណាមិនមែនព្រះបរិញ្ញាណាមនុស្សតែងបល័យខ្លួនខ្លួនឯងហ្នឹងអ្នកប្រាជ្ញខ្មែរតែងខ្លួនឯងហ្នឹង ចឹងបើទោះជាវេសង្ឃចឹងអាត្រូវដឹងថាតើនៅជុំវិញអាមានវិខសង្ឃដតីអត់នឹងធ្វើតាមវិន័យណាមើលនៅជុំវិញត្រូវមើលប្រវែងប្រមាណ12ហត្ថរាប់វាស់ពីអាទៅហ្នឹងណា12ហត្ថដូចជុំវិញតើមានវិខសង្ឃដតីនៅនឹងដែរអត់បើមានវិខសង្ឃដតីនៅនឹងដែរអាត្រូវយកចង្ហាន់ដែលញាតិញោមវេសង្ឃទៅចែកលោក ដោយកិច្ចវិន័យណាក្នុងវិន័យហៅថាអបឡោទៅរបស់ហ្នឹងឈប់ជារបស់សង្ឃមកជាបុគ្គលបើមើលទៅអត់វាអត់មានអាត្មាតាំងចិត្តថាអាត្មាចង់ចែកដល់ពិខដតីក៏ប៉ុន្តែដោយសារអត់មានហើយនៅដូចនេះមានតែអញម្នាក់ឯងដូច្នេះបងអោនមកជារបស់ខ្លួនអាហ្នឹងឆានបាន ព្រោះយើងចង់ចែកតែវាអត់មានអ្នកត្រូវចែកតែបើអត់ធ្វើតំណឹងទេអាចង្ហាន់នៅជាបោះសង្ឃអាត្មាឆាន់នេះក៏ជាពាក់ញាតិញោមយកទៅហូបក៏ជាពាក់យកទៅផ្ទះក៏ជាពាក់ឆ្កែស៊ីជាពាក់ដល់ហើយអ្នកដែល អាចអបឡប់បានមិនមែនសក្រាចមិនគ្រូសូត្រមិនស្ដេចសង្ឃអ្នកដែលមានអំណាចចែកសង្ឃលាបនឹងបាន គឺភិក្ខុមួយអង្គដែល បានទទួលការញាត់ពីសង្ឃ ដោយរើសភិក្ខុអ្នកចែកនោះប្រកបដោយអង្គ5មិនលំអៀងព្រោះសោកនេះមួយ មិនលំអៀងព្រោះស្រឡាញ់នេះមួយ មិន លំអៀងព្រោះខ្លាចនេះមួយមិនលំអៀងព្រោះល្ងងនេះមួយ ហើយដឹងថាចែកនឹងបានត្រឹមត្រូវឬអត់ហើយភិក្ខុអ្នកចែកបើមិនប្រកបដោយធម៌5ទេមាន អកតេអណាគ្នាអញអញចែក អាណាញាតអញហ្នឹងផុតទៅទេហ្នឹងញាតអញអញចែកអញស្រឡាញ់ណាអញចែកហ្នឹងព្រះអង្គថាគតិរបស់ភិក្ខុហ្នឹងមានតែមួយគត់គឺនរកហ្នឹងហើយញាតញោមចេះខ្លាចនរកឲ្យចេះទៅពឹងលោកលោកធ្លាក់នរកមុនយើងចុះវិធីចែកដែលត្រឹមត្រូវយ៉ាងម៉េចចាចែកចង្ហាន់ដែលកើតផ្ទាល់ក្តី ឬក៏គេមកនិមន្ត ក្តីអាហ្នឹងបរិញ្ញាបន័យលោកឲ្យដឹងតិចហ៎កុំឲ្យលោកពុកលួយពេកអាងទៅសក្រេកអាងទៅធ្វើមេគេណាយើងមើលមើលអាប៉ុនធំធំទៅអញអាណាប៉ុនខ្មោចកូនណែនទៅសូធွာចាំមើលចាំ7ថ្ងៃចាំ100ថ្ងៃអញការចែកគឺត្រូវតែស្មើបើគេនិមន្តសង្ឃវាលែងតែគេនិមន្តជាបាដិបុគ្គលិកបើគេនិមន្តចោះបុគ្គល កណាចង់មុនអង្គនោះអានឹងឲ្យគេទៅតែបើគេមកនិមន្តជាសង្ឃជំនាមនិមន្តប្រសង្ឃប៉ុណ្ណេះអង្គប៉ុណ្ណេះអង្គទៅទទួលសង្ឃទានចឹងអត់អាចចាត់អង្គណាតាមខ្លួនស្រឡាញ់បានទេឧទាហរណ៍ថាភិក្ខុនៅក្នុងវត្តហ្នឹង20អង្គត្រូវដាក់លេខរៀងបើគេមុន4អង្គរាប់ពីលេខ1 2 3 4លើក្រោយមានណានមុនទៀត5 6 7 8 9 10ហើយគេមុនទៀតរៀងជុំជុំជុំជុំ ដើម្បីអីទី1ដើម្បីនៅជាសុខក្នុងសង្គមសង្ឃទី2ដើម្បីឲ្យញាតិញោមកុំជាប់មួយបុគ្គលឲ្យចេះបើកចិត្តឲ្យទៅលេងចែកគ្នារស់យល់ទេល្អទេល្អព្រះពុទ្ធរៀបចំមកនឹង គឺថាល្អណាស់ហើយដល់ចឹងរស់នៅចឹងមានចេះឆ្លោះគ្នាណាលោកនៅវត្តខ្មែរប្រហែលជិត20ឆ្នាំលោកអត់ដែរឆ្លោះគ្នារឿងហ្នឹងឯងពួកវាអត់មានណាបានលើសណា រហូតដល់មានអង្គខ្លះលោកអាណិតគ្នានឹងអាណិតគ្នាមិនអីនៅវត្តមកអង្គខ្លះលោកមកថ្មីត្រូវគេចាត់ទុកបនលោកថាអត់ចេះសូត្រធម៌មានអង្គខ្លះទៀតវេនលោកទៅហើយលោក ទៅសូត្រធម៌ជំនួសតែបានលៀបមកលោកអត់យកឲ្យឲ្យទៅអង្គហ្នឹងឃើញទេមានឆ្លោះគ្នានេះ No បង្កើតការស្រឡាញ់គ្នា ជួយគ្នាទៅវិញទៅមកចាប់បានខ្លះ ហ្នឹងហើយបើលោកធ្វើតាមកិច្ចវិន័យហើយបើលោកឆាន់អត់អីយើងក៏ហូបអត់អីយើងយកទៅផ្ទះក៏អត់អីហ្នឹងហើយហ្នឹងហើយបាទនឹងកុននឹងឯងមិនដឹងក៏ដោយអាមិនដឹងនឹងឯងធំមិនចេះដឹងទៀតវាមកពីបញ្ហាគឺមិនដឹងនឹងឯងអញ្ចឹងបានព្រះអង្គថាឲ្យដឹងទៅ គ្មានអីអាក្រក់ជាងរឿងអត់ដឹងទេឧទាហរណ៍ដែលយើងមកបើកនៅនេះយើងអត់ដឹងច្បាប់ហើយដល់ហើយប៉ូលីសមកចាប់យើងថាសុំទោសខ្ញុំអត់ដឹងវាមិនអាចទេអាអត់ដឹងឲ្យមកបើកនោះកាន់តែធ្ងន់មែនអត់នឹងដឹងទៅដឹងទៅ ថារឿងចង្រៃទាំងអស់មកពីអាអត់ដឹងនឹងមកដូចគេបោកយើងក៏ដោយមកពីតាអត់ដឹងនឹងមកមែនអត់ណាយើងស្ទួចត្រីបើត្រីវាដឹងវាមិនជាប់ទេមែនអត់មកពីវាអត់ដឹងចឹងទៅដឹងល្អស្អីក៏ដោយដឹងទៅល្អ Ha ha ha. ហ្នឹងយើងដឹងទៅដឹងទៅយើងហានរបស់យើងតែបើយើងចង់ឲ្យជាប់យើងយកទៅដល់ប្រកេនចាំបាច់សង្ឃាសៈអីទៅដល់ប្រកេនលោកឆានទៅណាបើលោកអត់ចេះទេយើងប្រកេនលោកឆានសល់វាលោកលោកឈប់ឆានយើងហូបមានតោះអីមានពាក្យអីវាណាស់ទៅដល់យើងសង្ឃាសៈទេមៈចង់បានអាបុនច្រើននោះអូចាបាទ បាទណាណាអានឹងនៅរបស់យើងដដែលអាចារ្យអ្នកថាមិនរបស់អាចារ្យណាស្រេចនៅលើតាតាំងចិត្តរបស់យើងហ្នឹងហើយពោះអាចារ្យបាទថាហ្នឹងមានរបស់គាត់ណា បើយើងយកប្រកេនផ្កល់លោកហើយលោកគាត់ថាវេទៀតរឿងរបស់គាត់ប៉ុន្តែរបស់យើងនៅតែរបស់យើងប្រកេនលោកហើយដែរពាក្យថាប្រកេនហើយវេហ្នឹងវាស្មើនឹងឲ្យដូចតែគ្នាបើយើងឲ្យរួចហើយយករបស់ដែរឲ្យមិនកើតហ្នឹងហើយឲ្យរួចហើយហ្នឹងណាចឹងបានថាឲ្យតែចូលទៅតាមអារបៀបហ្នឹងវាឃ្លាតចាករឿងដើមហ្នឹងធ្វើឲ្យយើងពិបាកវិលពេញហ្នឹងឯងហើយបើតាមពុទ្ធធ្វើម៉េចត្រូវ ជាតាមពុទ្ធធ្វើមិនត្រូវឥឡូវសួរថាបើចង់ឃើញលោកឃ្លានប្រគេនលោកឆាន់ទៅអានឹងតាមពុទ្ធងាយបំផុតមិនបាច់បពុតអើយអើយអាយអើយមិនបាច់ទេពុទ្ធអត់មានអីញ៉ៃញ៉ៃទេបើថាចង់ឲ្យលោកឆាន់ឲ្យលោកឆាន់ទៅចប់ហើយហ្នឹងពុទ្ធងាយបំផុតហ្នឹងឃើញអ្នកធ្វើទៀនសម័យពុទ្ធឯណាមានអាណានាំវេមួយអត់លីងឧទាហរណ៍មើលដូច បញ្ចកទាយុព្រាមចឹងព្រះអង្គទៅបិណ្ឌបាតអាបាយមួយចានគាត់ហូបហើយនោះអស់ពាក់កដាលហើយព្រះអង្គទៅដល់បិណ្ឌអួយណាមិនបានអាបាយក្នុងឆ្នាំងក៏វ៉ាមិននៅតែមិនតែប៉ុណ្ណឹងផ្សារក៏មិនដឹងនៅណាអីនេះយកអាហ្នឹងទៅប្រកេតលោកអើយព្រះអង្គហើយកុំគិតថានេះជារបស់សៅមកអីខ្ញុំព្រះអង្គហូបអស់ពាក់កដាលបាត់សូមព្រះអង្គទទួលមុនឆាំព្រះអង្គថាព្រាមតថាគតក្តីសាវកតថាគតក្តីរស់នៅ ដូចប្រែតហ្នឹងទៅប្រកាន់អីរឿងហ្នឹង សៅម៉ងឬមិនសៅម៉ងមានរឿងហ្នឹងទេចិត្តរបស់ព្រាមងាយថាងាយណាស់ពុទ្ធស្រួលឯងនឹងចិត្តចប់ចិត្តចប់អស់តែរង្វាន់លោកហេអាចារ្យតែព្រះអង្គងាយសឹងអីហ្នឹងងាយហើយបើយើងចិត្តវេបាន លោកឆាន់កាត់វិន័យមានអនុញ្ញាតដល់ប៉ុណ្ណេះទៀតឧទាហរណ៍ថាលោកឈឺអស់កម្លាំងមែនតើ លោកដាក់បាតឧទាហរណ៍លោកក្រាលកំរាលអញ្ចឹងទៅលោកដាក់បាតនៅក្បែរជើងអញ្ចឹងទៅថាបើនរណាមានសទ្ធាអីយកមកឲ្យលោកឆានដាក់ក្នុងបាតហ្នឹងទៅលោក តាំងចិត្តទទួលដោយអារបស់ហ្នឹងអ្នកខ្លាំហ៊ានដាស់លោកយកទៅដាក់ក្នុងហ្នឹងលោកងើបឡើងឆានណាសំខាន់គឺបំណងឲ្យលោកឆានដើម្បីអីបុណ្យល្អបំផុតនឹងឃើញលោកឃ្លានឲ្យលោកឃ្លានទៅឆានទៅឆ្អែតទៅលោករស់នៅស្រួលទៅអាសบายចិត្តហ្នឹងឯងបុណ្យយើងជាអំចិតអំជប់មានអាក្បាច់ក្បោ ធ្វើអាចារ្យនេះមានការងារកាន់តែច្រើនហ្នឹងថាងាយអាងាយប្រពុតបរិញ្ញនិយាយពី simple direct but powerful នឹង save time ប៉ុន powerful ធ្វើស្អីក៏ដោយគឺ shortcut ហើយឆាប់ដល់ មិនរសេមរសាមញ៉ាញ៉ៃហ្នឹងហើយរាល់ថ្ងៃនេះបើបានញាតញោមយកស្អីមកប្រគេនឲ្យឆានថាមិនបាច់សូត្រធួថាសមាសសบายចិត្តអូសบายចិត្តមែនតាអាហ្នឹងគិតឃើញថាអូញាតញោមយល់ថាអាត្មានឹងមានតម្លៃសមហូបបាយហ្នឹងហើយសមឆានបាយហ្នឹងហើយបើមកដល់អូយសុំចេះសុំចោះអាត្មាជាគិតថាអាត្មាចាញ់មិត្តភក្តិគាត់ធម្មតាផងហ្នឹង ព្រមិត្តភ័ក្ដិគាត់ធម្មតាគាត់ហៅទៅហាងទៅអីគេទៅដើមគ្នាជិញលុយគេមិនដែលសុំពួរម៉ាត់ផងហ្នឹងមែនអត់ដែលដែល ដែលហៅគ្នាហូបបាយហើយទៅដើមគ្នាជិញលុយហ៎នឹងឲ្យដែលសុំពួរឬក៏សុំអីទេអត់ទេឃើញថ្មមិនអន់ជាងពួកគាត់នោះយល់មិនថ្មនិយាយមិនថ្ងៃនេះជាងកាលលោកខ្លួនឯងចេះតែច្រឡំថាខ្លួនឯងមានតម្លៃ រហូតដល់ទៀមទាយកឈ្មោះថាឧត្តមមួយភេទហើយណាទៀមទាដល់ខ្លួនឯងហ្នឹងឧត្តមមួយភេទភេទខ្ពងខ្ពស់ឧត្តមហ្នឹងថាខ្ពងខ្ពស់ភាសាពពុតហៅមែនប៉ុន្តែហៅដោយសារអីថាដែលភេទហ្នឹងខ្លាចជាឧត្តមភេទព្រោះក្រៃលែងដោយសិលដោយសមាធិ ដោយបញ្ញាឧត្តមហ្នឹងដោយអាហ្នឹងមិនមែនដោយអានេះទេហ្នឹងហើយបើក្នុងខ្លួនហ្នឹងវាអត់មានសិលសមាធិបញ្ញាទេបុគ្គលថោកទាបដដែលហ្នឹង ប៉ុន្តែយើងវាសម្គាល់ខុសខ្លួនឯងងាយងាយញាតិញោមសួរថាម៉េចសិតតែធ្វើឲ្យអាញ៉ៃទាំងអស់ក្នុងជីវិតពាក្យថាវេ ដែលឃើញគឺវេលុយតាមវិញឯងវេប្រហែលថាឲ្យ has something to someone how to way យល់ទេ way way វោស្រអេរោហ្នឹងឲ្យ way ហេងឲ្យស្មើគ្នា អាត្មាជាឆ្ងល់ថាញាតិញោមទៅបាំងស្គលក្នុងបំណងអីឥឡូវសួរចេះវិញដែលយើងចេះថាទាំងទៅបាំងស្គលទៅបាំងស្គលទៅក្នុងបំណងអីអានឹងត្រឡប់ហើយភាកពិតបាំងស្គលមិនមែនរឿងឧទ្ទិសកុសលទេមែនតែនទៅបាំងស្គលមិនមែនរឿងអញ្ចឹងបានបានបាននិយាយថាយើងអា originally ដែលពុទ្ធបរិញ្ញាមកនឹងចេះទេដែលគេយកមកប្រែប្រែប្រែប្រែប្រែប្រែប្រែប្រែប្រែប្រែប្រែហើយដល់យើងចូលទៅកាន់ពុទ្ធសាសនាយើងអត់ចូលរកអាដើមទេយើងចូលយកអាគេត្រឡប់តលិននោះឲ្យលីងហើយថ្ងៃយើងទៅវត្តហ្នឹងយើងទទួល បានអាត្រឡប់តលិនខ្មែរអីចាស់ចាស់និយាយថាអីត្រឡប់តលិនបាយបិណ្ឌជាបាយបាទណាដឹងស្អីហ៎មើលមិនយល់ទេហ្នឹងអាសបកហ្នឹងសបកវាមិនជាប់អាដើមហ្នឹងទេណាសបកអាផ្សេងទៀតណា ចឹងហើយបានទៅវត្តមួយឃើញធ្វើអញ្ចេះទៅវត្តផ្សេងទៀតធ្វើអញ្ចោះហើយញាតិញោមយកមកវិភាគអាណាមែនអាណាមែនឃើញទេព្រោះវាកើតពីការឆ្នៃរបស់ក្បាលមនុស្សអ្នកដឹកនាំទេអាដំបងឥឡូវអាបយលបាំងស្គូលបើញាតិញោមយល់ពីបាំងស្គូលឃើញថាវិធីធ្វើហងៃហ្នឹង completely wrong វាអត់ត្រូវបាំងស្គូលវាមកពីប៉ាំងសុងប៉ាំងសុងប្រែថាអាចដី ឬក៏របស់កក្រិចខាងសុងញញឹមស្គាល់អាចដីអាចបំណះអីគេព្យួរទៅវាផ្លាក់ដីអាចដីហើយនឹងកូលៈនឹងគឺរបស់មិនស្អាតចឹងវាជាការប្រព្រឹត្តកំចាត់កិលេសរបស់យោគីវិចរយោគីវិចរមានន័យថាជាអ្នកប្រតិបត្តិកំចាត់កិលេសជាពិសេសអ្នកបួសហ្នឹងលោកអត់ជាប់ ជាពាក្យ ជាមួយនឹងស្អីដែលគេប្រកេនផ្ទាល់ឧទាហរណ៍ដូចជីវរចេះបើញាតិញោមប្រកេនលោកអត់យកទេដើម្បីកំចាត់បងនៃការជាប់ចម្ពាក់ណារបស់គេប្រកេននោះលោកទៅដើររើសអាកតួបដែលគេបោះចោលទៅយកពីគេរុំសាកសពខ្មោចទៅបោះចោលកតួបដែលគេឈប់ប្រើគេបោះចោលក្នុងគំនល់សម្រាម លោកទៅរើសទៅជជុះនិយាយរុំតល់តែគេបោះចោលមក អត់ឲ្យជារបស់មានម្ចាស់ទេទៅរើសមកដាច់ខ្លះទៅប្រឡាក់ខ្ទុះប្រឡាក់ឈាមលោកយកមកបោកគក់ទៅហើយដេទៅជ្រលក់ពណ៌ប្រើទៅចឹងពាក្យថាកាន់យក របស់បាំងស្គលមានន័យថាកាន់យករបស់ គេបោះចោលឃើញទេអត់មានពាក្យប៉ុនម្ចាស់ទេយធរទេអាហ្នឹងបើនិយាយពីចៃវរ បើបណ្ឌបាតពាក់ព័ន្ធពាក់ព័ន្ធមិនហៅថាបណ្ឌបាតកង្កធុដងជាធុដងមួយទៀតប៉ិនមិនមែនបាំងស្គលទេអាហ្នឹងជាធុដងផ្សេងបើយកបណ្ឌបាតកង្កធុដងជាងហាន់យកមកប្រកេនឆាន់ដល់លោកដើបិណ្ឌបានលោកឆាន់នឹងរឿងមួយទៀតផ្សេងប៉ុន្តែគេធ្វើទុដងស្រុកខ្មែរហងៃគេដាក់កន្លែងទុដងហើយប្រមូលគ្នាណាណាទៅប្រកេនលោកទុដងបានបនច្រើនឃើញវាខុសហ៎ បាទខ្មែរចង់និយាយពីរបស់បាំងស្គលពាក្យថាបាំងស្គលយករបស់បាំងស្គលគឺយករបស់ដែលគេបោះចោលបើយករបស់ណាដែលគេឲ្យមិនហៅថារបស់បាំងស្គលទេអានឹង originally ពុទ្ធបរិយអញ្ចឹងនឹងហើយយើងឥឡូវបាំងស្គលអីឡើងប៉និតប៉និតវិចខ្ជាប់យ៉ាងល្អមានអាល្អមានអាប៉និតវិចឲ្យឡើងស្អាត មានលុយដាក់សកត់ទៀត លះកន្លែងមិនរួចមិនធ្វើកើតកន្លែងកាន់តែច្រើន បាំងទៅលុយច្រើនអាចារ្យហេងលោកឆ្លោះគ្នាទៀតឆ្លោះគ្នាអាចារ្យឃើញលុយច្រើនចង់ដាក់កសាងខ្លះលោកថាយីអាហ្នឹងអាត្មាខំសូធัวសួរអាត្មាតញឹកលោកខឹងលោកខំអង្គុយសូធัวអីថាចាយយកទៅកសាងអីផ្សេងឲ្យលោកនឹងតិចតិចវាខុសទាំងពីរអ្នកនោះ លោកនោះក៏មិនត្រូវអាចារ្យនោះក៏មិនត្រូវដែរហើយខុសទាំងយាយយាយនឹងទៀតដោយយល់ថានឹងបាំងស្គលខូចធัวពពុតអស់លីងដល់ចឹងយើងរកថា អ្នកមានគុណធម៌ពិតលែងឃើញបដ ாய் មែនទេរកអ្នកលះបង់មែនទេរកអ្នកដែលប្រាថ្នាតិចមែនទេរកលែងឃើញរកលែងឃើញ តែបើកំប្រាពាក្យបាំងស្គលនោះមកគិតថាមិនអីមិនសូវអីអូយកអានេះយកទៅប្រកេនលោកទៅអីអីប្រើពាក្យត្រង់ត្រង់ចេះវិញណាមិនសូវអីតែដល់យើងប្រើពាក្យបាំងស្គលវាបាត់អាមេរៀនបាំងស្គលហ្នឹងឯងបាត់អាមេរៀនបាំងស្គលដែលពិខុខ្លះលោកចេញពីតកូលអ្នកមានលោកធ្លាប់តែមានធ្លាប់តែស្រួលលោកចង់ធ្វើជីវិតលោកឲ្យលំបាករស់នៅដោយដើរធ្វើអញ្ចឹងតើស្គាល់ទុកលំបាកអ្នកក្រ វាល្មាច់ពពុតឲ្យពិសោធន៍ណាជីវិតហ្នឹងតែយើងលើដើរប្រច្រាស់អស់លីងពីដើមចេញពីតកូលអ្នកមានទៅដើរធ្វើចឹងដើម្បីដាក់មានះចោះពួកមនុស្សមិនងាយដាក់ចោះទេអាមានះហ្នឹងហ្នឹងតែយើងលើចេញពីតកូលអ្នកក្រគឺមកលោយវិញវាខុសគ្នាអញ្ចឹងអញ្ចឹងវាបានអត្តន័យដើមហ្នឹងអញ្ចឹងបើសិន មិនដឹងថាត្រូវកែប្រែមិនទេវាពេញមកមិនមកប្រទេសខ្មែរដល់ណាវាលឺដល់ហ្នឹងវាធ្វើចឹងទាំងអស់ទៅហើយព្រោះវាចេញពីក្បួនតតគ្នាមកចឹងប៉ុន្តែមិនចង់ថាឲ្យទៅធ្វើមិនទេគ្រាន់តែបញ្យលថាបាំងស្គរមានន័យមិនសួរមិញណាបាំងស្គរលើអាត្មាបាំងស្គរនឹងមិនចំពោះតែជីវរទេស្អីក៏ដោយរបស់ប្រើប្រាស់កបិតបថៅយើងគិតតែគេបោះចោលយើងទៅរស់យកអានឹងឯង ចឹងបានមានពាក្យថាឆាកបាំងស្គរឆាកហ្នឹងវាប្រឡំមួយពាក្យថៃផងឆាកប្រែទាញឆាកឆាកហ្នឹងថៃប្រែទាញទាញយករបស់នឹងមកហៅថាឆាកបាំងស្គរទាញយកពីសាកសពទាញយកពីអីហ្នឹងតែឥឡូវនាំគ្នាបំផ្លាញពាក្យហ្នឹងទៅធ្វើបុណ្យមហាឆាកបាំងស្គរទៅយកកណាត់ទៅដាក់លើមនុស្សហើយឆាកវាទៅជានាំគ្នាជឿថាយកចង្រៃចេញពីមនុស្ស ឃើញខូចធัวអស់ហើយធัวមិនខូចទេមនុស្សនឹងវាមិនវែងចាក់ធัวជាងបានខ្វះថាពិធីបុណ្យដូចចង្រៃធំជាងគេអាបុណ្យឆាកមហាបាលស្គាល់ហ្នឹងមកនាំគ្នាបំផ្លាញមនុស្សធ្វើឲ្យមនុស្សវែងចាក់ធัวព្រះសម្មាសម្ពុទ្ធអស់លេងចឹងបានឆ្នាំណានោះគេរៀនសិទ្ធិបណ្ឌិតចប់ពុទ្ធកៈហើយគេនាំគ្នាធ្វើបុណ្យឆាកមហាបាលស្គាល់ ហើយគេចង់មុនអាទៅទេសអាថាទៅប្រមរួចទេបើយាយយាយสนุกស្ដីឲ្យថ្នាក់លោកបណ្ឌិតតំណំធ្វើអញ្ចឹងយ៉ាប់ហ៎អត់ទៅអីទៀតដាក់អស់មក បានសួរហៅគេទៅខិនណាហើយគេថាក្មេងៗអត់អត់ធ្វើទៅខិនអត់បានទេចង់សូមសួរហើយអញ្ចឹងខ្ញុំតែនិយាយមួយគេថាមិនបាច់ធ្វើទៅខិនទេអញ្ចឹងជហើយគេថាចុះធ្វើទៅខិនឯងធ្វើមិនខ្ញុំថាបើក្មេងៗធ្វើទៅខិនអត់បានអញ្ចឹងបើទិញជីបោចេញឆាតអីអោបទៅគេលោកណាខុសគ្នាយ៉ាងម៉េចបងចាស់គេថាក្មេងៗអត់ឲ្យធ្វើទៅខិនផង ប្អូនមកធ្វើតាំងក្មេងៗមកឲ្យធ្វើមកអីបងមិច្ឆាទិដ្ឋិយើងថាធ្វើកឋិនចង្រៃមែនទេចុះអ្នក ជួយដីនៅឥណ្ឌូនេស៊ីដែលធ្វើកឋិនពីកើតជ្រូកឡើងជ្រុញរាល់ថ្ងៃហ្នឹងវាធ្វើកឋិនពីកើត ចឹងបានថាហ្នឹងដោយសារលឺចាស់ចាស់និយាយមកគឺថាឆុងចេះឆុងចុះឆុងចេះឆុងចុះមិនតែរឿងកឋិនទេរឿងជឿប្រទេសប្រដាហ្នឹងជួនកាល ទៅសំបីតឪពុកម្ដាយស្លាប់នៅក្រៅមិនហ៊ានយកមកក្នុងទេខ្លាចចង្រៃចេះចុះមកថាខ្មោចចេះចង្រៃចង្រៃតែមនុស្សរស់នឹងតែមកគិតតែប្រទេសតែប្រដាហ្នឹងហើយរឿងតែគាត់មិនយល់គាត់យល់ចឹងគាត់ភ័យហ្នឹង ជាធម្មតាទេតែក្តោបល្ងឹតឯខាងក្នុងហ្នឹងយើងថាអាមិនខាងក្នុងឡើងងឹតចឹងថាវាក្តោបវាអត់បើកយ៉ាងណាមិញមនុស្សអត់បើកតិចស្ដាប់ពាក្យពិតការពយល់របស់ អ្នកណាមួយដែលគេចេះដឹងរឿងជីវិតហ្នឹងគាត់ទៅស្ដាប់តែគេក្តោបថែមហ្នឹងឥឡូវឥឡូវគាត់ក្តោបចឹងអាចារ្យមួយមកក្តោបពីលើគាត់ទៀតប្រាប់គាត់ឲ្យជឿចឹងយាយមួយមកក្តោបពីលើទៀតរឿងអីគាត់ភ្លឺកើតវាមិនកាន់ឡើងងឹតថែមក្នុងប្រពៃណីទាំងអស់នោះច្រើនតែក្តោប អាទម្លាប់ប្រពៃនេះទម្លាប់ប្រពៃនឹងច្រើនក្តោបធ្វើអញ្ចេះ បានត្រូវធ្វើអញ្ចេះខុសធ្វើអញ្ចេះបាបធ្វើអញ្ចេះបន់អញ្ចឹងមនុស្សមានតែពីរជឿហេងខ្លាចដល់ជឿតែគេថាមានរឿងបញ្ញាណាហើយដល់ខ្លាច អានឹងរឿងទោសៈហ្នឹងស្កើតមួយមោហៈទាំងអស់ជន់អ្នកយល់ដល់អ្នកយល់ធូរច្បាស់ក្លាហាន អាចហ៊ានកាន់យក អ្នកដែលយល់ធម៌ច្បាស់ដែលពុទ្ធបរិញ្ញាហើយបរិញ្ញាពុទ្ធបរិញ្ញាហ្នឹងមិនមែនបរិញ្ញាធម៌ស្អីដែលស្ដាប់មិនបានទេទល់តែស្ដាប់បាននឹងមិនហៅថាធម្មទានចឹងរឿងមនុស្សជឿខុសទេហើយចង់ដឹងបានបាន ធ្វើមើលបានអត់កឋិនមែនតែនទៅ ដែលមានមែនទែនវាមានតែចាំមើលណាដែលដែលពុទ្ធបរៀនមកតែ originally វាអត់ដូចយើងធ្វើឥឡូវនេះទេកឋិនបើមែនទែនការងាររបស់ព្រះសង្ឃជាសង្ឃកម្មដែលព្រះអង្គអនុញ្ញាតរឿងពិខុសង្ឃទេក៏ប៉ុន្តែក្រោយមកបរិស័ទជាតែចង់សម្រួលការងារចូលរួមមួយលោកទៅធិតពិតមិនរឿងញាតិញោមនេះកឋិនបើមែនទេណា ប៉ុន្តែខាងយើងចេះតែចូលរួមអនុមោទនាមួយលោកទៅប៉ុន្តែយូរយូរយូរយូរយូរវាទៅញាតញោមអ្នកម្ចាស់កថាហ្នឹងហើយហើយលោកខ្វល់តែចិត្តដល់ខែកថាអាណាមពេមិនហែមកកម្មចាំហេតុអីបាននៅក្នុងវិន័យលោកខ្លួនឯងនៅវត្តហ្នឹងមិន អាចតាក់ទងកថាខ្លួនឯងបានទេសំបីតែមិនតាក់ទងក៏នៅប្រាប់ថា ញោមអាបើអាត្មាក្រាលកឋិនវិញអាត្មាដាក់ចង់បានតែអាសាច់ល្អអញ្ចឹងហើយញាតិញោមលឺអញ្ចឹងគាត់ទៅទិញអាល្អនឹងមកមែនកឋិននឹងខូចនិយាយរុំការពៀមិនអោយភិក្ខុសង្ឃមាន ការលមោបលុបលុនចង់បានស្អីរបស់គេទេយល់ទេមិនអោយភិក្ខុសង្ឃទៅជាភារៈរបស់គេទៅឲ្យគេពិបាកពុទ្ធអត់អោយបរិញ្ញាចឹងបើថាបុះឲ្យនៅឲ្យគេពិបាកទៀតកុំបុះ មកពីអីមកមិនម្ចាស់កថានឹងធ្វើខុសឯងលោក ធ្វើខុសឧទាហរណ៍ថាចង់បានប៉ុន្តែអានេះគេថាសម្ដីឃ្នៀសខ្នោសកោសចឹងហឹមទេហោប៉ុណ្ណេះទេហោថាគេគេមានទូរស័ព្ទមួយស្អាតហើយលោកចង់បានដែរអត់ហ៊ានសុំទេ ទូរស័ព្ទនេះស្អាតដល់ក៏បានមួយហ្នឹងមិនហើយក៏ទុកវិញទៅដល់គេឃើញអញ្ចឹងអូលោកចង់បានទិញហើយអត់បានទេលោកប្រោតបានមិនបាច់សុំទេអាលួចវាមហាខុសហើយប៉ិនអាសុំនេះក៏ខុសដែរសុំប្រោតកើតដែរហើយមិនបាច់សុំទេគ្រាន់តែគ្នាចឹងបើសិនបានមួយឯងឬក៏ផ្អៀងព្រះអង្គល្អណាធ្វើឲ្យគេយល់ បើញាតិញោមបបានណារឿងផ្សេងឧទាហរណ៍ថាបើលោកម្ចាស់ត្រូវការរបស់ណាមួយប្រាប់ខ្ញុំកណាចុះខ្ញុំកណានឹងប្រកេនតាមលទ្ធភាពអាហ្នឹងលោកប្រាប់បានអត់អីទេហ្នឹងហើយតែគេអត់នេះផងគឺគ្រាន់តែមកស្ដាប់ធัวធម្មតាអីទៅវិញអីចឹងមើលមុខញោមដូចតំណងសំលេចទូរស័ព្ទហ្នឹងញោមអាត្មាដូចខ្វះនេះអត់បានទេ បើបានរបស់នឹងមកបើថាជុះអាចមកហើយវាដុះទៅទៀតឧទាហរណ៍សុំគេមកនៅគេអត់ប្រវាណាហ្នឹងបានផ្លែឈើមកលោកឆានអាលឹកដោយក្របទៅឧទាហរណ៍ចង្រៃណា អាក្របនឹងជុះនុងនឹងឲ្យដុះជាក្របទៅលោកណាទៅស៊ីអាលឹកក្រោយនឹងត្រូវទោសទៀតចង្រៃនឹងចង្រៃដល់គេដល់ឯងចឹងណា ចង់និយាយតែស្រួលណាស់លោកសង្ឃនេះអត់មានជាភារៈសម្រាប់ញាតិញោមទេញាតិញោមហ្នឹងហើយហើយតែចេញទៅឲ្យតែលោក ណា ចេញសុំអត់ត្រូវទេ មិនត្រូវទេមិនបាច់សុំឯខាងនិយាយគ្នាគ្នាថ្មដូចដូចក្លៀននេះញោមដូចក្លៀននោះញោមវាលែងតែឧបដ្ឋៈផ្ទាល់ ដែលគាត់ប្រវាលណាខ្លួនហើយឬបាសកបាសិកាណាក៏ដោយគាត់ប្រវាលណាហើយនឹងអាចប្រាប់បានដូចថាអញ្ចឹងហ្នឹងហើយអ្នកតកែវស្រុកអីសាតកែវហ្នឹងហើយមិនទៅនឹងបាច់ថាឈ្មោះហ្នឹងហើយ ហ្នឹងហើយ4ឆ្នាំហើយអឺជួយហើយកថាចូលទៅបងជួយបងមានណាហើយអញ្ចឹងណាអឺកថានឹងខូចតែកុសលរបស់ញាតិញោមនៅតែជាកុសលដដែល តែលោកខ្លួនឯងនឹងបំផ្លាញខ្លួនឯងធ្វើឲ្យប្រសងនៅក្នុងវត្តទាំងអស់ហ្នឹងអត់បានអានិសង្ឃកថាទេព្រោះកថានឹងវាខូចហើយយកទៅក្រាក្រងត្រូវទោសទៀតតែឥឡូវគេលេងក្បួនទេលោកឲ្យការដល់សុំហ្នឹងអាប្រើគេឲ្យទៅសុំដូចគ្នាឥឡូវហ្នឹងឥឡូវថ្មនិយាយពីរឿងត្រឹមត្រូវណា ថាតើកឋិនហេតុអីបានជាព្រះសម្មាសម្ពុទ្ធអនុញ្ញាតមិនមែនដើម្បីអីក៏ក្រឹកក្រិចដូចយើងឥឡូវទេ ពីព្រោះសម័យខែហ្នឹងអាខែវស្សាហ្នឹងការប្រើប្រាស់ជីវររបស់លោកនេះយើងគ្មានឡានមានអីជិះទេកាលនោះត្រៃជីវររបស់លោកមិនអាចទុកចោលបានហេតុអីបានព្រះអង្គឲ្យទៅណាយកទៅនឹងទៅណាយកទៅនងនោះមកវាទុកកន្លែងចោលវាចេះតែលួច យល់ទេនឹងអញ្ចឹងទៅណាត្រូវយកដាក់ចិត្តខ្លួនមិនអញ្ចឹងចោលលួចអស់ឥឡូវហើយស្រុកវាក្រនោះហ្នឹងហើយហើយដល់វាហើយវាមានតែសម្រាប់អញ្ចឹងទៅតែលោកទៅទុកទេហត់ថាលោកអត់ទុកចិត្តខ្លួនលោកទៅពាក់ទៅហងសាក់ទៅយកទៅហាលណាឆ្ងាយទៅចោលលួចអស់បាត់ឲ្យស្លៀកទៀតហ្នឹងហើយ ហើយដល់ពេលថ្ងៃមួយហ្នឹងទៅជួព្រះសម្មាសម្ពុទ្ធដើរទៅកាត់ទឹកកាត់ភ្លៀងស្ពាយទៅឲ្យទាំងអស់ចឹងទៅបងព្រះអង្គថាបើតថាគាត់អនុញ្ញាតរឿងកថានឹងតាំងពីយូរលោកមិនបាក់ចឹងទេមានន័យថាអាចទុកនៅខ្លះទៅព្រោះវាមានអាថ្មីទៀតព្រោះទទួលកថាវាមិនបានអាថ្មីអាចទុកអាចាស់នៅកន្លែងបានហើយរឿងរឿងប៉ុណ្ណឹងតាអញ្ចឹងកថានឹងបានតែស្បងមួយបានណាធ្វើកថាកើតហើយមិនមែនតែញាតញោមអ្នកយកទៅប្រកេនទេលោកហេងលោកប្រកេនគ្នាក៏បាន បើគ្រាន់ថាវត្តផ្សេងគ្នាកន្លែងនៅផ្សេងគ្នាដូចថាវត្តមួយទៀតមកចង់ធ្វើកថាមកបាច់ប្រកាសញាតញោមមកមានចវមួយមានស្បងមួយណាមើលព្រះអង្គចាំភាសាអត់ដាច់ទេអត់ដាច់ចាំកណាយកកថាទៅប្រគេនយកតែស្បងមួយទៅ ទៅដល់សង្ឃសតិមគ្គចប់ហើយលោកក្រាក្រមទៅលោកសម្រេចអានិសង្ឃ5នឹងរបស់លោកគឺគេតែខ្មែរហិងថៃទេ នៅលង្កាកឋិនមិននឹងដឹងមុនគេទៅ4 10នាក់ហែតិចទៅថារាល់វិន័យរបស់ពុទ្ធបរៀនមកមិនដែលធ្វើឲ្យយើងពិបាកទេអញ្ចឹងណាមិនដែលធ្វើឲ្យយើងធ្ងន់ទេតែយើងរឿងស្ម័គ្រចិត្តខ្លួនឯងធ្វើប៉ុណ្ណារឿងរបស់យើងទៅប៉ិនកុំឲ្យយល់ថាណែវាគេរត់ដើមកឋិនអ្នកក្រហងៃធ្វើកឋិនអត់កើត គឺរមេមេមែនទេហ្នឹងហើយហ្នឹងដល់មេធំហ៊ានដាក់នៅផ្ទះសូត្រមុនធំទៅឥឡូវតអ្នករត់ម៉ូតូដប់យកកថាទៅប្រគិនលឹកលឹកហ្នឹងងាប់ហើយមានណាយកទេយ៉ាងអញ្ចឹងអាត្មានៅមនីរដ្ឋហ្នឹងអាត្មាអត់ឲ្យពីណាធ្វើជាម្ចាស់ធំហ្មងទេអាត្មាថាអ្នកណាក៏ដោយមកតែខ្លួនក៏ដោយមកចូលរួមរបស់គ្នាទៅអត់មានមេធំទេអញ្ចឹងញាតិញោមគាត់សុវ័យចិត្តគាត់ថាស្បងមួយយកទៅដែរអញ្ចឹង ដែលយើងអត់ចង់បានធំអញ្ចឹងកឋិនដងដងរាប់រយត្រៃជាមនុស្សមិនបាច់លុយក៏ទៅបានដែរនោះហ្នឹងហើយអញ្ចឹងឋានៈអីក៏ទៅបានដែរឃើញឃើញសុបាយទេសាក់ទៅយកអុកញ៉ាណាមួយធំមេគេអាគ្នានេះអត់ហ៊ានហ្នឹងហើយចឹងកឋិនព្រះអង្គអនុញ្ញាតក៏ប៉ុន្តែមិនសង្កត់ យើង ថាត្រូវតែមួយត្រៃ no វត្ថុកឋិន ដែលអាចធ្វើបានតែស្បង់មួយបានណាហ្នឹងតែបើយើងមានច្រើនជាងហ្នឹងក៏អត់អីដែរប៉ុន្តែយ៉ាងតិចបំផុតមិនបាច់តែស្បង់មែនទេតែកណាត់អ្នកយើងបងកម៉ាមកអាកម៉ារឿងធំតិចហ្នឹងវាអានេះបើយកទៅកាត់ធ្វើស្បង់បានមួយយកហ្នឹងយកទៅប្រគេនធ្វើកថាបានអត់អីលីងងាយហ៎ប៉ុន្តែយ៉ាងហោចឲ្យកាត់បានស្បង់មួយបានអាត្មាថា ពុទ្ធងាយងាយងាយប៉ុន្តែយើងចេះធ្វើអត់ងាយចេះធ្វើបាងអស់ព្រៀនកតញ្ញូចឹងដែរឲ្យមើលថែម៉ែអូរាល់ថ្ងៃឯងទៅធ្វើបុណ្យតែធំតែម្ដងម៉ែចាំឯងរហូតទៅធ្វើបុណ្យតែមួយថ្ងៃវាអត់ត្រូវតាមវត្ថុបំណងតោះមានអីទៀតចង់ អឺអង្គពុទ្ធបរិស័ទប្រគេនទៅវត្តណាក៏ប្រគេនគេអញ្ចឹងលោកក្នុងវត្តហ្នឹងដូចច្រើនពេកអញ្ចឹងណាហើយក៏ចៅអតកាក៏លោកឲ្យញាតញោមដូចថាញាតញោមណាដូចថាអាសាទៅវត្តអីប្រគេនចង្ហាន់អីរាល់ថ្ងៃជាប្រចាំអញ្ចឹងក៏លោកថាយោងកនោះមកបាវទៅផ្ទះហូបអញ្ចឹងណា ដល់ពេលច្រើនពេកអញ្ចឹងទុកយូរវាខូចណាហើយអញ្ចឹងទៅពុតបរិស័ទហ្នឹងក៏ប្រកេនលុយទៅវិញដូចថាអង្គមួយបាវ50រៀលដឹងតម្លៃនៅផ្សារអញ្ចឹងក៏ប្រកេនចូលវត្តហ្នឹង50រៀលវិញតើណាចង់សួរថាអង្គហ្នឹងយកទៅផ្ទះមានបាបអីมันខុសពីរឿងចង្ហាន់មិញទេបើលោកធ្វើមកជារបស់បុគ្គលហើយអញ្ចឹងណា បើធ្វើតាមកិច្ចមកជារបស់បុគ្គលហើយលោកចង់ឲ្យទៅនរណាជាសិទ្ធិរបស់លោកយើងអ្នកទទួលក៏អត់អីដែរតែបើអង្គនោះគេប្រកេសង់ប្រកេសង់ឲ្យលោកអត់បានចែកជារបស់បុគ្គលទេយកអានឹងទៅឲ្យយើងក៏មានបញ្ហាដែរឲ្យលុយមិនក៏នៅមានបញ្ហាមកពីមិនដឹងហ្នឹងបានចង់ឲ្យដឹងយើងត្រូវទៅសួរលោកថាតើរបស់ហ្នឹងជារបស់សង្ឃឬក៏របស់បុគ្គលហ្នឹងយើងសួរច្បាស់ទៅជារបស់សង្ឃឬក៏ជារបស់បុគ្គល បើជាបោះសង់វានៅតែជាបោះសង់ត្រូវក៏ប៉ុន្តែវាត្រូវតែសួរឲ្យច្បាស់ព្រោះអារបស់ចឹងចឹងត្រូវតែសួរឲ្យច្បាស់ដើម្បីឲ្យចិត្តរបស់យើងហ្នឹងវាអស់សង្ស័យមកពីយើងអត់សួរហ្នឹងបើយើងសង្ស័យហ្នឹងឃើញទេបើសិនយើងសួរឲ្យច្បាស់ថាតើរបស់ហ្នឹងរបស់សង្ឃឬក៏ជារបស់បុគ្គល បើជាបងបកគលផ្ទាល់ខ្លួនរបស់លោកលោកឲ្យមកអូខេមិនរឿងមូលមតិគ្នាទេទល់តែធ្វើកិច្ចតាមមួយនេះហ្នឹងចែកជារបស់បកគលសិនមិនខណៈមិនខណៈបែងចែកបែងចែកចឹងគឺត្រូវមានពាក្យតាមវិន័យហ្នឹងដែលលោកកំណត់ថាទៅចែកបែបណាព្រោះវាជាច្បាប់ នឹងរបស់លោកទេមិនមែនរឿងរបស់យើងទេហ្នឹងហើយអឺអានេះដូចព្រោះវិន័យស្មើនឹងច្បាប់ឧទាហរណ៍ថាឥឡូវច្បាប់ច្បាប់ក៏គេត្រូវគ្រប់លក្ខខណ្ឌរបស់គេដែរមែនទេដើម្បី ធ្វើស្អីមួយគេត្រូវសញ្ញាណាខ្លះណាខ្លះអញ្ចឹងវាទល់រ៉ាន់តាមស្អីដែលគេហ្នឹងអាហ្នឹងបានវាត្រូវតាមហ្នឹងព្រោះបើយើងគិតតាម ប្រសូតអភិធម្មអីយើងគិតថាអនុគ្រោះអនុគ្រោះទៅណាតែច្បាប់អត់និយាយចឹងទេតែពាក្យប៉ុនច្បាប់គឺច្បាប់ហ่ะឧទាហរណ៍តែយើងបើកឡាន ទៅតាមចិត្តអនុគ្រោះយើងប្រញាប់កូនឈឺទៅពេទ្យលឿនលឿន speed camera cannot forgive យល់ទេយល់ទេ ត្តគេធ្វើមហូបឲ្យដូចថាវេនអ្នកណាអញ្ចឹងគេធ្វើមហូបឲ្យពុទ្ធបរិស័ទហូបអញ្ចឹងណាប៉ុន្តែលោកអត់តន់ឆាន់ហ្នឹងតែពុទ្ធបរិស័ទគេនាំគ្នាហូបអញ្ចឹងតើវាខុសអីហ្នឹងគុំនាំគ្នាហូបវាពាក់ព័ន្ធនឹងយើងប្រមូលលុយហ្នឹងតើតើវត្ថុបំណងអីបើសិនតែយើង ថាយើងរៃគេមកដើម្បី ធ្វើចហានប្រកេនលោកធ្វើឲ្យមិនតន់នេះយើងហូបអាហ្នឹងខុសបំណងហើយ អូគេមានរឿងមកផ្សេងហ៎ហូបមុនហូបក្រោយអត់បញ្ហា ណាឃ្លានមុនហូបមុនដល់វាគ្មានចង្រៃអីនឹងត្រូវហូបក្រោយលោកទេយើងជួនកាលយើងអត់ចេះគិតដល់តែនឹងណាឲ្យតែចង្ហាន់នឹងវាអត់មានពាក់ព័ន្ធមួយលោករឿងរបស់យើង ថាហូបពេលណាហូបទៅ កូនឃ្លានពេលណាឲ្យគាត់ហូបទៅ យើងចេះតែគិតថាចាំលោកហូបហើយសិនដល់កូនវាឃ្លានយំញ៉ៃញ៉ៃវិញហ្នឹង ចាស់ក៏ដោយអីក៏ដោយវាគ្មាន បាបអីមុនលោកក្រោយលោកនឹងទេ វាអត់ទេចុះបើវាបាបអញ្ចឹងអាត្មាចូលទៅហាងគេហូបមុនអាត្មាមកកកោបបាបងាប់ហើយមែនអត់ថ្ងៃមុនញោមណាវអាទៅចាត់បើយើងចិត្តតែគិតថាមុនក្រោយមុនក្រោយចុះអ្នកហូបមុនអាត្មានោះមិនទៅវារបស់ផ្សេងគ្នាកុំឲ្យតែគេប្រកេនលោកហើយយើងទៅដើរបោះលោកយកទៅឆាន់អះយកទៅហូប បើជារបស់ផ្សេងគ្នាមានអីអត់អីទេហូបមុនហូបក្រោយអត់បញ្ហាអីសោះយល់ទេហ្នឹងហើយកុំឲ្យតែគេទៅហ่าប្រកេនលោកឃ្លានមកកណាហូបហ្នឹងចាំព្រះអង្គក្រោយអាហ្នឹងបើវាមានទោសត្រង់តែយើងអត់គោរពបាទនោះតុកក៏ផ្សេងគ្នាកន្លែងក៏ផ្សេងគ្នាហូបទៅរហូតដល់អ្នកខ្លះខ្លាចពេកធ្វើចង្ហាន់ប្រកេនលោកអត់ហ៊ានភ្លក់ខ្លាចបាប បើចឹងទៅលោកនឹងតាមតណើទៅជាងអញជាងអញខ្លាចពេកកន្លែងខ្លះអត់ហ៊ានភ្លក់ដល់គាត់ភ្លក់ខ្លាចពេកដឹងគាត់ភ្លក់មិនហ៎គាត់ដួសមកវែងមកគាត់ធប់ដូចសារបើថែមអំបិលបន្តិច បាយអត់មានបាបពេលអត់មានបាបបាបគឺនៅក្នុងហ្នឹងងាយអត់មានអីបាបទេឆ្មាក៏ដល់ជួនកាលញាតញោមណាឆ្កែឆ្មាអីវាចេះតែមកអឺអាឆ្មានេះហើយឆោតតែឆោតម៉ែដាក់តាមអាចារ្យឲ្យវាវាលែងមកហើយមែនអត់ហើយដល់ពេលដល់វាឃ្លាននោះហើយគាត់នុចកាន់ដបងមួយចាំវិញ វាវាមកលេចកើតលេចលោកច្រើនវាលួន ចូលក្រមຕົកផងអីផងវាមករកឆ្អឹងហ៎ហើយបើសិនហើយបើយើងគ្រាន់តែយកដាក់ឲ្យវាម្ចាស់ឆ្ងាយហៅវាទៅវាស្ងៀមបាត់ហើយប៉ុន្តែយើង ខ្លាចបាបពេកហើយដល់ចឹងអញ្ញាអញ្ញាយឆាន់គំត្រង់មាត់អីឡែដេញឆ្មា សង្សារស្រែកឲ្យឆ្មាបន្លំថាឲ្យថ្មាផងយូរឯយូរ ស្អីរឿងថៃមួយគេលេងនោះអាចៅគេថាយេឃ្លៀនដំបូងថាចាំលោកឆាន់សិនលោកខំពេកថាច្រឡំចាំលោកច្រហើយសិន ចឹងបានព្រះអង្គថាឲ្យធ្វើស្អីក៏ដោយឲ្យប្រកបដោយបញ្ញាបញ្ញាបញ្ញាគឺគិតថាស្អីគួរស្អីមិនគួរមិនមែនរឿងខ្លាចទេញាតិញោមរាល់ថ្ងៃគាត់គិតថាខ្លាចខ្លាចបាបចេះខ្លាចបាបចោះដល់ចឹងគាត់អត់មិនគិតថាណាខុសណាត្រូវអីទេគិតថាទៅក្រឹងខ្លាចបាបចឹងខ្លាចបាបហើយឧទាហរណ៍រឿងត្រូវទៅតណើតណាមួយ គ្នាញាតិញោមច្រើនចឹងស្មើជាប្រាប់គាត់ទៅដល់ហាងឧទាហរណ៍តណើយើងបញ្ញាប់ទៅសំដែងធัวនោះ ដល់ពេលឆាន់ម៉ោង1ត្រូវទៅសំដែងធរចូលទៅកន្លែងហាងអីគាត់មិនទៅឆាន់អីចឹងទៅឲ្យគាត់ហូបដែរអត់អីអត់អីក៏ចាំក្រោយហើយកម្មចាំក្រោយវាមិនអស់ពេលមិនស្មានថាបើអត់អីដល់អត់បាយព្រោះស្មានតែហើយទៅ កុនម៉ោងហើយរឿងຕົកខុសគ្នាចានមហូបខុសគ្នាមានស្អីវាហ្នឹងហើយចឹងបានចាស់ចាស់ពីដើមក៏គាត់តែងដូចអាចារ្យចុងអាចារ្យអីណាយកចង្ហាន់ទៅប្រគេនលោកម៉ែឃ្លៀនអត់ឲ្យហ្នឹងហើយភូមិធោភូមិសុកណា ណាក្នុងហ្នឹងមានលោកពយលច្រើនប៉ុន្តែយើងវាវាជាប់ទៅហួរកុំមុនលោកបាបមានអីទៀតដែរអើយកែវទឹកដែលទីអង្គក៏ជាទីកន្លងតាអរចាស់ថាធ្វើយ៉ាងម៉េចដើម្បី control R កកនឹងកុំឲ្យក្លោយើង យើងជាមនុស្សធម្មតាយើងតែងតែមានតែទៀតយើងមានវិធីណា ដើម្បី control អាកកនឹងកុំឲ្យវា ក្លោឡើងដោយពេលទៅគេក្លោបងម្ចាស់នេះគឺមិនសមនេះហ្នឹងហើយធម្មតាឲ្យតែនៅមាន កកតែក្លុកទៅវាឡើងហើយអត់សួរអាត្មាថាអាត្មាគេក្លុកទៅវាឡើងអត់ វានៅមានដូចតែគ្នាប៉ុន្តែការដឹងហេតុផល ហើយនឹងការមិនដឹងវាមានលទ្ធផលខុសគ្នា ការដែលយើងអត់ដឹងថាកកនឹងមកពីណាពេលក្លុកទៅវាល្អក់ហើយយើងអត់ដឹងប្រភពល្អក់យើងគិតថាកកនឹងគេឲ្យពីក្រៅគេដាក់ពីក្រៅមក ក៏ប៉ុន្តែមួយទៀតក្លុកទៅវាកកដូចគ្នាក៏ប៉ុន្តែយើងដឹងថាអូអាកកនេះវាផលពីក្នុងរបស់យើងអញ្ចឹង ដើម្បីឲ្យវាថ្លាទៅវិញនោះយើងមិនទៅទប់រឿងគេក្លុកទេយើងនឹងរកវិធីថាតើធ្វើយ៉ាងណាឲ្យវាថ្លាឡើងវិញឃើញទេយើងរកកន្លែងត្រូវអញ្ចឹងវាមានវិធីសាស្ត្រដាក់សាជូទៅឲ្យវាកាត់ទៅឬក៏យើងទប់តេងយ៉ាងម៉េច ពេលគេរុញមកកុំឲ្យវាកន្លក់ខ្លាំងពេកអាហ្នឹងយើងដឹងពីយូរយើងដឹងប្រភពថាពេលដែលវាផលឡើងវាមិនគេថែមកកឲ្យទេគេខិនតែធ្វើឲ្យញ័រតែប៉ុណ្ណឹងឥទ្ធិពលរបស់គេគេថិនឲ្យញ័រទេតែដល់ល្អក់គឺកករបស់យើងណែអញ្ចឹងយើងយើងដឹងប្រភពច្បាស់ឲ្យតែដឹងច្បាស់គឺជា step ទី1ហ្នឹងឲ្យតែដឹងច្បាស់ពួក យើងកាន់អីក៏ដោយតែយើងស្រឡឹងមើលឯណាផ្សេងដៃយើងនេះអត់អត់ដឹងទេតែបើយើងស្រឡឹងមកអញ្ចឹងយើងឃើញអញ្ចឹងវាប្រកបជានឹងជាងមុនមែនទេយើងកាន់របស់មួយក្នុងទីងឹតទីទឹកពេញអញ្ចឹងហើយយើងមើលទៅឯណាផ្សេងវាវាអត់នឹងទេតែបើកាន់តែយើង focus មកលើវាពេលប្រកបជានឹងតើស្អីជាតួមើលគឺសតិណាសតិ awareness ដឹង ប៉ុន្តែមិនដឹងតែម្ដងគឺដឹងរឿយរឿយដឹងរឿយរឿយរឿយរឿយរឿយរឿយកាលណាភ្នែកសតិនិងបញ្ញាឆ្លោះវាកាន់តែរឿយរឿយរឿយរឿយរឿយទៅវាកាន់តែថ្លាឡើងថ្លាឡើងថ្លាឡើងវានឹងបង្កើនទម្លាប់ថ្មីមួយទៀតគឺការរលឹករឿនលឿនណា ការតាមដានហ្នឹងវាលឿនស្អីក៏ដោយវាតលតែ practice មិនគ្រាន់តែយល់ថាអូអានឹងចឹងហើយយើងប្រឡែងវាចោះអត់ទេ to focus there again and again and again and again. Practice in daily life very important. ស្អីក៏ដោយវាទល់តែយក habit មួយមកកែ habit មួយឃើញទេ habit cause habit យកទម្លាប់កែទម្លាប់ habit is second nature វាមិនមែនដើមទេយកទម្លាប់កែទម្លាប់ដូចយើងរៀនភាសាអញ្ចឹងពាក្យមួយមួយយើងមិននិយាយតែម្ដងទេទៀត again and again and again អង់គ្លេសអញ្ចឹងទៅទៅសាលាមកផ្ទះអត់និយាយអត់កើតនឹងដូចខ្មែរអញ្ចឹងអង់គ្លេសប៉កែ but speak ខ្មែរ well មកពីអត់សូវ practice និយាយហ្នឹងហើយអញ្ចឹងសំខាន់ដឹងហ្នឹងសំខាន់មក ដឹងប្រភពពីណាអីពីណាឃើញទេដល់ហើយអ្នកអ្នកខាងក្រៅខណៈបច្ច័យធ្វើឲ្យញ័រទៅខណៈញ័រតា ធាតុពិតចឹងមែនដូចសំឡេងគេមកចឹងមានសំឡេងណារត់មកដល់វាគិតជា vibration ដែរលោកលោកលោកប៉ះតិចហ្នឹងមានតែបានចូលដល់ចិត្តយើងណាអត់ទេប៉ុន្តែយើងអត់ដឹងថាអាប្រភពទុកខឹងរបស់យើងហ្នឹងវានៅ ក្នុងចិត្តយើងទៅចាប់ថាអ្នកដតីអ្នកឲ្យឃើញទេតែបើយើងដឹងថានៅក្នុងនេះទេយូរយូរយើងសម្អាតតែអាក្នុងយើងយូរយូរយូរវាថាធ្វើឲ្យញោនៅតែថ្លាស្អាតណាហ្នឹងហើយបាទ ល្អប៉ុន្តែយើងត្រូវរៀនចិត្តនឹងខ្លះហ្នឹងរៀនតិចតិចតិចតិចកុំរៀនច្រើនក៏បានរៀនឲ្យដឹងខ្លះថាតើប្រភេទចិត្តពេលតូមននឹងចិត្តយ៉ាងម៉េចវាមានស្អីទុំនៅក្នុងចិត្តហ្នឹងដូចគ្នានឹងពេទ្យអញ្ចឹងចង់បានព្យាបាលមេរោគមួយឲ្យជាចាំបាច់ត្រូវតែស្គាល់មេរោគយល់ទេសំខាន់ណាស់ការស្គាល់មេរោគហ្នឹងសំខាន់ណាស់បានរត់ថ្នាំកម្ចាត់វាបានបើយើងគ្រាន់ដឹងថាមិនស្រួលខ្លួនតែមិនដឹងថាមេរោគស្អីហួរថ្នាំដាក់អត់ត្រូវទេ ស្គាល់មិនគ្រប់មេរោគទៅល្អចង់សូត្រប្រែហើយហ្នឹងសូត្រទៅចាំខ្មែរស្ដាប់ម្ដងថ្ងៃនេះអឺប្រកាស អ្នករៀនយើង សម្រាប់មួយថ្ងៃទៀតទៅណាថ្ងៃភ្ជុំហ្នឹងហើយញ៉ាំមិនរៀនទៅលោកទៅគ្រូ ម៉េចហើយធម្មតាថ្ងៃសៅរ៍ម៉ោង6ទៅរៀនអភិធម្មប៉ុន្តែឥឡូវជម្រាបសិក្ខាខាមទាំងអស់ថាថ្ងៃនេះសម្រាប់ជុំបិណ្ឌមួយថ្ងៃទៀតណានៅចាំសប្តាហ៍ក្រោយហ្នឹងអឺញាតិញោមដឹងដឹងប្រវត្តិខ្មែរនិយាយដឹងទេរឿងបារា បរាភវៈសោតឲ្យតាខែភ្ជុំកិច្ចអនុងរហូតដល់ញាតញោមយល់ថាអានឹងពពុទ្ធប្រាប់មកចឹងទៀតឬក៏អ្នកពុទ្ធសាសនាត្រូវតែធ្វើអញ្ចឹងទៀត no បារានឹងព្រះអង្គនិយាយតែម្ដងនិយាយតែម្ដងហើយគេយកទៅរៀនតតគ្នាទៅអនុវត្តក្នុងជីវិតប្រចាំថ្ងៃបារានឹងសំដែង ក្រោយមង្គលសោតមួយអាទិត្យ អឺមុន ព្រះសម្មាសម្ពុទ្ធត្រាស់ដឹង មនុស្សឆ្លោះគ្នាដោយសាររឿងហុងស៊ុយហ្នឹងឆ្លោះនេះយូរហើយខ្លះគេថាបើក្រោកឡើងទៅឃើញរូបល្អសេរីសួស្តីតែបើឃើញរូបអាក្រក់ពេលភ្ញាក់ឡើងហ្នឹងគេថាអូអពមង្គលហ្នឹងឯនោះមនុស្សបែបហ្នឹងហៅថាទិដ្ឋិមង្គលហ្នឹងហើយប្រកាន់ជឿអញ្ចឹងអញ្ចឹងបានគេប្រយ័ត្នដល់កូនអ្នកមានអីសម័យហ្នឹងតាតា សេដ្ឋីឬក៏សេដ្ឋីនីគេរៀបចេញក្រៅនឹងអ្នកបំរើគេបោះឡងស្អាតតែងឡងស្អាតអត់ឲ្យឃើញមនុស្សអាក្រក់អីយកមនុស្សស្អាតស្អាតឲ្យឃើញហើយអ្នកខ្លះទៀតគេថាភ្ញាក់ឡើងមកលឺសំឡេងណាដែលព្រោះដបងគឺមានសេរីសួស្តីតែភ្ញាក់ឡើងភ្លាមលឺពាក្យជេរបចោអីគឺថាគេអពមង្គលគេយល់យ៉ាងហ្នឹងហើយខ្លះទៀតពាក់ព័ន្ធនឹងក្លិនពាក់ព័ន្ធរសជាតិអាដបងដបងហ្នឹងណា ប៉ុន្តែ3ក្រុមហ្នឹងឆ្លោះគ្នាអត់ត្រូវគ្នាទេប្រកាន់រៀងរៀងខ្លួនមនុស្សឆ្លោះគ្នាទេវតាឆ្លោះគ្នាដែរប្រកាន់បៈរៀងខ្លួនផ្អើលដល់ទៅព្រំព្រំព្រំនឹងមានអាយុវែងតាំងពីសម័យពុទ្ធមុនមកម៉េះប្រាប់ថា12ឆ្នាំទៀតព្រះសមណគោដមនឹងត្រាស់ដឹងនឹងពន្យល់អំពីថាស្អីជាមង្គលជាសេរីសុស្ដីពិតប្រាបាទអញ្ចឹងបានទេវតានឹងលើពាក្យព្រំនឹងបាន រាត្រីយប់មួយហ្នឹងចូលទៅវត្តជេតពុនសួរព្រះអង្គថាតើស្អីជាមង្គលរបស់ទេវតានិងមនុស្សទាំងឡាយបានព្រះអង្គសម្ដែងពន្យល់អំពីមង្គល38ប្រការហ្នឹងពពុទ្ធសម្ដែងមកហ្នឹងមិនមែនប្រាប់ឲ្យយើងមកសូត្រតាមពិធីបុណ្យទេប្រាប់ឲ្យយើងយកមករៀនយកមកអនុវត្តក្នុងជីវិតប្រចាំថ្ងៃនៅផ្ដើមទី1អាសេវនាជាពីលានឹងចំណាំមិនសាបគប់បុគ្គលពីលទី2សាបគប់បុគ្គលជាបណ្ឌិត ទី3បូជាបុគ្គលដែលគួរបូជាជាមង្គលបដិរូបប្រទេសសវេសការនៅក្នុងប្រទេសដ៏សមគួរប្រទេស ដែលមានច្បាប់ទលាប់ មានពេទ្យមានសាលារៀន ជាពិសេសមានធัวសាបរោះការនៅ ក្នុងប្រទេសបែបនោះឈ្មោះថាមង្គលយើងជាមនុស្សក៏ដោយបើកើតដូចតនសម័យពលពតអីចឹងមង្គលស្អីឃើញទេ បដិរូបទេសវេសោជាពពេចកតបញ្ញតាភាពជាអ្នកធ្វើបនទុកអត្តសម្មាបនិធិការតម្កល់ខ្លួនត្រូវ មាននៃការប្រព្រឹត្តត្រូវមានសិលមានគុណធម៌ជាមង្គលក្នុងគ្រួសារការបំរើមេដាបៃតាអភាពជាអ្នក ស្ដាប់ច្រើន ជាអ្នកចេះដឹងច្រើន ជាមង្គលសម័យណាក៏ត្រូវដែរ រស់នៅណាក៏ត្រូវដែរឲ្យតែយើងយល់ដឹងច្រើនចេះដឹងច្រើនឱកាសការងារឱកាសរស់នៅរបស់យើងក៏កាន់តែប្រសើរសិទ្ធិធម៌អនុវត្តនៅក្នុងជីវិតប្រចាំ ថ្ងៃមិនមែនយកទៅសោតសោតសោតទេប៉ុន្តែអញ្ចឹងបានយកមិញគេសួរអាត្មាថាតើពឹងធម៌នឹងពឹងមិនអមមកសួរញាតិញោមពឹងធัวជាទីលឹកពឹងមិនពឹងមិន ពឹងពឹងលោកសោតមកអញ្ចឹងបាច់ទឹកមកអញ្ចឹងពឹងអញ្ចឹងហ្នឹងធម៌នឹងជា instruction ជា lesson ឬក៏ជា map ជាផែនទីតែប៉ុណ្្នឹងឯងយើងនៅកដាលព្រៃដែល កំពុងវង្វេងយើងមានផែនទីនៅក្នុងដៃអញ្ចឹងយើងមានអីជាទីពឹងគឺ ផែនទីហ្នឹងជាទីពឹង ប៉ិនពឹងផែនទីនឹងមិនដាក់ផែនទីឲ្យទ្របអង្គុយហោះហ៎ No ផែនទីនឹងត្រូវអត់ខ្ចោះយ៉ាងណាក៏ដោយ តែបើយើងពឹងវាអត់ត្រូវយើងនៅតែវងវេពឹងត្រូវវាទល់មានចំណេះគ្រប់គ្រងក្នុងការមើលវាដែរនឹងមើលឲ្យដើរតាមអាដើរគឺកន្លែងធ្វើ ដូចជាពតតេសរសសង្កហោជាមង្គលដដំការសង្គ្រោះបុតនិងភរិយា ជាមង្គលដ៏ឧត្តមការប្រព្រឹត្តបន្ទាបខ្លួន ជាមង្គលដ៏ឧត្តមខុសពីការតម្កើងខ្លួនឃើញទេប្រព្រឹត្តបន្ទាបខ្លួនមិនមែន ដាក់ខ្លួនឲ្យគេមើងទេមិនមែនទេក្នុងនេះនោះលោកនិយាយឧទាហរណ៍ណាដាក់មេនេះចោះយើងអាចទទួលអវាទពីអ្នកដតីឃើញទេមាននេះនឹងវារាំងស្ទះមិនឲ្យយើងចេះដឹងរឿងច្រើនណាជួនកាលជាឪពុកម្ដាយ កូនរបស់យើងអាចចេះទុបរៀនគេណាណីតែយើងនៅអាំងអញម៉ែម៉ែម៉ែឪឪអត់ស្ដាប់គ្នាទេភាកច្រើនគឺអញ្ចឹងឃើញឃើញចង្រៃឯអាមាននេះនឹងវាចង្រៃឯហើយទៀតទឹកនៅគៀកបកើយកូននឹងនៅគៀកបកើយប៉ុន្តែដោយសារអញជាបងឃើញទេអញជាប្តីអញជាប្រពន្ធអញជានេះអញជានោះនឹងអញជាកូនបើទៀត នោះនេះនេះជំនួសមាននេះនឹងធ្វើឲ្យយើងបាត់ឱកាសល្អដល់ច្រើនចឹងមកគេថា ប្រពន្ធរបស់បណ្ឌិតមិនអាចខ្លាយជាបណ្ឌិតបានទេភាកច្រើនព្រោះបាន ត្រឹមប្រពន្ធបណ្ឌិតតែមិនអាចខ្លាយជាបណ្ឌិត ពីព្រោះអត់ស្ដាប់បណ្ឌិតនឹងទេព្រោះអានឹងប្តីអញអត់ស្អីទៀតសេចក្តីអត់ធន់ រស់នៅក្នុងគ្រួសារបើយើងអត់មានសេចក្តីអត់ធន់នេះម៉ាំងទៅម៉ាំងមកមិនខ្ទេចទេហ្នឹងហើយមានសល់មានសល់អស់លីងមកតើធัวទាំងអស់ហ្នឹង ជាធัวយើង ស្ដាប់គេឲ្យកើត មង្គលឬក៏យកទៅអនុវត្តទៅកើតមង្គលក្នុងជីវិតឃើញទេតែយើងក្នុងសង្គមយើងអត់ទេឲ្យតែបនឆ្លងមុនលោកសោពហូហ្នឹងហើយ ហើយអង្គុយមុខគេទៅចង់បាន ទឹកមុនវាមានបានស្អីបើសិនជាសូត្រទៅបានមង្គលទៅនឹងអស់ពីលោកហើយចឹងមិនថាហងៃថ្មចេះតែអាណិតហ្នឹងបានចេះខំនិយាយហ្នឹងដល់ដល់អ្នកអត់យល់ជាភ័យថាខ្លាចថ្មបំបត្តិប្រពៃណីទេប្រពៃណីធ្វើសួរថាគេកកើតប្រពៃណីមកធ្វើអីបង្កើតអាហ្នឹងមកធ្វើអី ការបង្កើតរបស់ពពែបរោះយើងក៏មានគោលដៅដែរចង់ឲ្យ មនុស្សរស់នៅ បាន សុខចង់ឲ្យមនុស្សសាមគ្គីគ្នា ចង់ឲ្យមនុស្សចេះគោរពគ្នាអានឹងគោលបំណងនៃការការប្រពៃនេះ តាំងពីសំពះតាំងពីអីចង់ឲ្យរស់ស្រួលហ្នឹងណាមិនចង់ឲ្យមនុស្សទៅបន់អញ្ចឹងណាមែនទេចឹងមង្គលនឹងទៅរហូតការគោរពគ្នាហ៎មួយទៀតថាការងារមិនច្របោកច្របល់ជាមង្គល អឥឡូវញាតិញោមធ្វើអីមួយអត់មាន note មានអីត្រឹមត្រូវនេះប្រាប់នោះអឺចាំខ្ញុំធ្វើនោះប្រាប់មកចៅអឺចាំខ្ញុំធ្វើដល់ពេលដល់ពេលភ្លេចអស់លីងឃើញច្បុកច្បល់ហ៎ការងារតាមលំដាប់ដោយត្រូវមាន note មានអីរៀបចំវាត្រឹមត្រូវណាធ្វើមុនតាមណាធ្វើក្រោយណាសំខាន់ត្រូវធ្វើមុនជាមង្គលដ៏ឧត្តមជាការងារប្រចាំថ្ងៃហ្នឹងហ่ะ plan ហ្នឹងហ่ะពុទ្ធប្រាប់ទាំងអស់អអនវច្ជាការងារមិនមានទោស តែមានលុយមិនក៏ដោយតែមានទោសជាប់គុកជាប់អត់មានមង្គលទេអញ្ចឹង be careful ជាមួយនឹងកិច្ចការងារអស្អីទៀត មានច្រើនរាប់មិនឃើញអញ្ចឹងនឹង សង្គ្រោះបត់ភរិយាមិញហ្នឹងអសង្គ្រោះញាត មានតំណែងគ្នាល្អ នឹងស្ដាប់ធัวតាមកាលហេតុអីបានឲ្យស្ដាប់ធัวតាមកាលថាមកពីយើងរវល់ច្រើនព្រះអង្គយល់ថាកុហកមាន កិច្ចការងារចិញ្ចឹមជីវិតរវល់ច្រើនចឹងហើយបានគប្បីមានពេលវេលាជួបគ្នានឹងស្ដាប់ធัวស្ដាប់នឹងមួយមួយទៀតធម្មសាកចាសាសួរសន្តានាជាងនេះចឹងសួរចឹងឆ្ងល់អីសួរចឹងជាមង្គលហេតុអីជាជាមង្គលរំដោះការឆ្ងល់ក្នុងចិត្តរបស់យើង ហ្នឹងហើយព្រោះវាខុសពីរឿងត្រឹមតែស្ដាប់ស្ដាប់ជួនកាលអ្នកនិយាយចេះតែនិយាយចឹងទៅយើងឆ្ងល់អីយើងនិយាយអត់កើតយើងបញ្ចេញទស្សនៈយើងអត់កើតដូចចឹងអាឆ្ងល់មិននៅតែឆ្ងល់ចឹងចឹងបានព្រះអង្គថាអាស្ដាប់ហើយនៅសន្តានទៀតណាទៅយើងឆ្ងល់អីយើងមិនយល់អីជាមង្គលដល់អត់ដល់ធ្លាប់ខ្លាចអីឡើងខ្លាចអញ្មិញដូចមិញចឹងយើងធ្លាប់តែថាហូបបាយមុនលោកប៉ុន្មានទេប៉ុន្តែអាត្មាបញ្យល់ចឹងទៅច្បាស់ហើយ ជាមង្គលមានន័យថាយើងលែងខ្វល់លែងភ័យអីទៀតដូចគេប្រទេសដូចគេប្រទេសមកបាយឈើទៅលោកអញ្ចឹងហើយលោកឆាន់អត់អស់អញ្ចឹងលោកចង់ចែកញាតិញោមហើយញាតិញោមយកមកផ្ទះហើយដូចតែគ្នាផ្លែឈើហើយបាយមិញហ្នឹងដូចគ្នាទេឲ្យតែរបស់ឆាន់អញ្ចឹងបើលោកឆាន់អត់អីលោកលះទៅយើងក៏ហូបអត់អី ហើយយើងយកយកទៅផ្ទះគេយកទៅអត់អីព្រះនឹងថ្វាយក៏បានមិនថ្វាយក៏ព្រះអង្គអត់ទាដែរគ្រាន់តែអញ្ចេះមិនមានជីវិន័យបញ្ញត្តិរបស់ពពុទ្ធណាមួយថាអឺមនាលសាវកទាំងឡាយអើយ ក្រោយពេលតថាគតបរិណិព្វានហើយឯងជួយដាក់មថាមថាមុខពុទ្ធពុទ្ធអត់ដែលថាអញ្ចឹងទេវាអត់មានទេសូមបីតែព្រះអង្គសូមបីតែព្រះអង្គគង់នៅក៏ព្រះអង្គអត់កំងដែរដល់ពេលព្រះអង្គទៅបិណ្ឌធម្មតាហ្នឹងយល់ទេហ្នឹងហើយប៉ុន្តែបុគ្គលឯណានីមួយដែលដែលជ្រះថ្លាំងកើតអត់តន់ព្រះអង្គ បើសិនជាព្រះអង្គគង់នៅអញប្រកាសជាបានប្រកេនចហានគាត់បង្អោនចិត្តទេដល់ម៉ោងហ្នឹងដាក់ចឹងទៅចិត្តទុកថាដូចព្រះអង្គកំពុងចាំងខាងដូចទេណាឲ្យវាអស់ចិត្តព្រោះព្រះអង្គទៅបាត់ហើយគាត់ធ្វើមួយចឹងទៅមនុស្សឃើញតាមគ្នាអូត្រូវដាក់ចឹងដូចដូចដូចដូចដូចបើមិនដាក់ចឹងកើតទេខ្លាចព្រះអង្គហេវ ថាព្រះសម្មាសម្ពុទ្ធមិនមែនគង់នៅទីនេះទេក៏មិនមែននៅក្នុងទីណាមួយដែរស្អីដែលព្រះអង្គឲ្យឲ្យរួចអស់ហើយគ្មានសល់អីទៀតទេព្រះអង្គរីថាយហើយយល់ទេដុកទ័រនេះគាត់រីថាយហើយគាត់បកគលរូបមន្តផ្សំថ្នាំឲ្យយើងអស់ហើយលេងហើយ instruction ដែលព្រះអង្គបាន instructed ហ្នឹងឲ្យយើងអស់លេងព្រះអង្គអត់យកទៅតាមព្រះអង្គទេ យើងសិក្សាបដិបត្តិទៅនឹងឃើញផលដូចព្រះអង្គដែរតែយើងដាក់ផ្កានេះក៏ដោយក៏ព្រះអង្គអត់បានទទួលដែរតែជាទឹកចិត្តរបស់យើងហ្នឹងហើយឲ្យដឹងថាព្រះអង្គអត់បានទទួលអីទេចឹងបើវាអញ្ញាញ៉ៃពេកចង្ហាន់នឹងបាច់ធ្វើក៏បានដែរមិនអីទេហ្នឹងតែបើចង់ធ្វើក៏ធ្វើទៅតែកុំយល់ថាទល់តែធ្វើហ្នឹងអាយល់ថាទល់តែធ្វើហ្នឹងអានឹងរឿងថាយើងថាទេ ឬក៏ធ្វើទៅគិតថាអូព្រះអង្គឃើញអញធ្វើអាហ្នឹងសាររឿងបញ្ហា something អា something wrong ហ្នឹងហើយអត់មានទេអឺតាមវិន័យលោកគិតអញ្ចេះឧទាហរណ៍ថាដោយកាលព្រះអង្គនៅរបស់ណាដែលគេប្រគេនព្រះអង្គទៅព្រះអង្គតែងប្រគល់ឲ្យឧបថារបស់ព្រះអង្គដូចជាព្រះអនន្តឬក៏ អឺមេកយៈអីដែលនៅបំរើព្រះអង្គហ្នឹងដោយនៅក្នុងក្នុងន័យថារបស់ឪពុកគួរតែបានដល់កូនណារបស់បេតាគួរសមគួរដល់បុត្រអញ្ចឹងបានអានឹងអនុលោមយើងជាអនុលោមតាមរឿងហ្នឹងទេថាបើអ្នកណាថ្វាយចឹងហើយយើងធ្វើជាឧបដ្ឋៈព្រះអង្គបោះសម្អាតកន្លែងព្រះអង្គអីចឹងដូចជាអ្នកបម្រើព្រះអង្គចឹងទៅទទួលយកមកប្រើប្រាស់ទៅក្នុងន័យចឹង ប៉ុន្តែមែនទេព្រះអង្គគ្មានទទួលស្អីទេហ្នឹងហើយរឿងហ្នឹងបើយើងធ្វើឲ្យវាសមគួរដែលមិនពាក់ព័ន្ធមិនបោះសម្អាតកន្លែងព្រះអង្គមិនគួរប៉ះពាល់ទេអាហ្នឹង ធ្វើឲ្យទៅវាវាអត់ឆ្លាស់ចិត្តដូចយើងបានទៅយកអីបោះគេថ្វាយព្រះអញ្ចឹងណាបើជាអាត្មាវិញបើអាត្មាទៅជាកុហកវិញណាអាត្មាជៀបហើយបាយមកស្ពតនោះបានហូបទេអត់មកគេឧទ្ទិសឲ្យព្រះអង្គព្រះអង្គអត់ទទួលមិនពេលគេឧទ្ទិសឲ្យព្រះអង្គឯងអត់បានធ្វើការងារអីផងទៅហូបប៉ុណ្ណឹងដែរ អានឹងយល់ខុសមួយទៀតទៅវាអស់ចង្រៃអស់អីណាណីចឹងទៅដោយថ្មនាំញាតញោមធ្លាប់ហែពុទ្ធរូបទៅអត្តរិះទៅដល់អាទឹកគេព្រមកល់ផ្លំយកលុបមុខផងយកផឹកផងគិតថាបានច្រកទៅផ្ទះទៀតមកថានាំញាតញោមទៅធ្វើបុណ្យទៅដល់ឃើញញាតញោមធ្វើតែបាបមែនទេវាមិនមែនទៅស្ដាយអីអាទឹកប៉ុណ្ណឹងទេប៉ុន្តែអាទឹកថេរបស់យើងយើងយល់ថាទឹកហ្នឹងវា សេរីសួស្តីចេះចុះបើព្រះអង្គនៅវិញណាកូនចៅតថាគតអើយហើយរឿងចឹងចឹងពពុតប្រាប់ច្រើនណាស់ដូចជារឿងអាចង្រៃមិនចង្រៃដូចដូចព្រាមម្នាក់ព្រាមហ្នឹងគាត់ទុក អាកណាត់ កម្ពុលរបស់គាត់ហ្នឹងស្រាប់តែកដោវាមកស៊ី ដល់កណ្ដោស៊ីទៅគាត់ថាយីចុះកណាត់នេះស្ងៀមស្ងៀមមិនវាដាចឹងចឹងរៃហ៎ឲ្យអ្នកបំរើយកអានឹងទៅបោះចោលខ្លាចវាចឹងរៃស្អីស្អីព្រះសម្មាសម្ពុទ្ធទៅបាំងស្គលយកយល់ពាក្យបាំងស្គលអាគេបោះចោលចឹងបានទៅយកដល់យកមកអាអ្នកបំរើវាប្រាប់ថាអើយលោកម្ចាស់អាសពុតកម្ពុលដែលលោកម្ចាស់ឲ្យខ្ញុំយកទៅបោះចោលលោកសមណៈគោដំយកទៅបាត់គាត់ភ័យមកដឹងភ័យរឿងអីហ្នឹង អឺកណាត់នឹងចង្រៃណាស់តែព្រះអង្គយកទៅដាក់វត្តឆ្លាច់ឆេះវត្តឆេះអីដល់គេសួរថាចង្រៃមកពីអីថាមកពីកណាត់អញហ្នឹងអញប្រមាថដូចគាត់គាត់ប៉ុន្តែគេហៅថាគាត់ diplomatic ណាអឺភាសា protocol នឹងទៅដល់ធ្វើធ្វើថ្វាយអង្គមអីចឹងហើយយកកណាត់ថ្មីយកទៅប្រគេនព្រះអង្គហើយព្រះអង្គមានបុណ្យធំណាព្រះអង្គសំតែប្រារបស់ថ្មីនេះអាចាស់នឹងទុកឲ្យទូង្គមយកទៅបោះចោលវិញចោះ បន្ទាប់ទៅក៏ខ្លាចចង្រៃខ្លាចចង្រៃនាំឆេះគាត់ព្រះអង្គបានព្រះអង្គថាងព្រាមរបស់នេះនៅល្អទេ តថាគតអត់ត្រូវការអាថ្មីទេអានេះយកមកនៅប្រើបាន ហើយដែលព្រាមខ្លាចចង្រៃហ្នឹងបើវាចង្រៃយ៉ាងណាតថាគតទទួលខុសត្រូវចោះអញ្ចឹងណាហើយបើឆេះកត់ឆេះអីមែនអ្នកណាមករោរឿងតថាគតអ្នកទទួលខុសត្រូវតថាគតមិនអោយគេទៅរោរឿងព្រាមឯងទេ ឯនោះចឹងហ៎មែនហ៎ចឹងហ៎មែនហ៎វាគាត់មិនជ្រះថ្លាណាគាត់គាត់វាខ្លាចឆ្ងរៃបើយល់ប៉ុណ្ណឹងអត់យល់ទៀតណាគាត់ក៏ទៅវិញទៅគាត់ទៅអញរួចខ្លួនប៉ុណ្ណេះចេះអត់រឿងរបស់អញទៀតអើយខ្ញុំថាមនុស្សឆោតហ្នឹងមិនមែនឆោតតែលើទេឆោតតាំងពីដើមមកម៉ាស់ហើយដែលព្រះអង្គចង់ទៅលោរឿងហ្នឹងហ្នឹង ព្រះអង្គដឹងហើយថាប្រោសមិនព្រាមនឹងតែព្រះអង្គចង់យករឿងហ្នឹងដើម្បីប្រាប់អ្នកដតីទៀតស៊ីសត្វលោកអញ្ចឹងគាត់នឹងវាឆេះស្អីវាហើយដល់បារា12ក្រោយពីមង្គលសូត្រហ្នឹងគឺស្អីដែលវិន័យដេកច្រើនវិន័យនិយាយច្រើនវិន័យអាត្មាហ្នឹងកំពុងនិយាយច្រើន និយាយច្រើនដែលរយរីអត់ប្រយោជន៍ណាណាហ្នឹងវិនិច្ឆ័យពួកនិយាយយូរទៅនិយាយដើមគេនិយាយនិយាយប៉ះពាល់គេហ្នឹងខាតពេលវេលាអត់បានធ្វើការងារអឺអ្នកដេកច្រើនមួយនិយាយច្រើនមួយនឹងអ្នកឥតព្រួយមិនគិតប្រឹងប្រែងនឹងអ្នកខ្ជិលចោសមិនមាន ខ្នះខ្នែងខឹងច្រើនសំដែងឲ្យគេឃើញបានគេសើវិនិច្ឆ័យតិចសោតហ្នឹងសត្វធម៌ដែលត្រូវជៀសវាងក្នុងជីវិតរាល់ ហ្នឹងហើយហើយទៀតអ្នកព្រឹត្តលបែងបីបកាលបែងស្រីលបែងស្រាលបែងភ្នល់ឃើញទេបំផ្លាញទ្រព្យសម្បត្តិជាហេតុនាំឲ្យវិនាសអ្នកមានទ្រព្យធនធានច្រើនមាសប្រាក់ចម្រើននឹងគ្រឿងអាហារលោភលក្ខរបស់ឆ្ងាញ់វិសាស៊ីតែម្នាក់ឯងអត់ចេះចែកគេដល់មានភ័យណាជួយមែនទេហ្នឹងហើយហោមានលុយមានទ្រព្យធនធានតែម៉ែឪក្រលំបាកអត់ចិញ្ចឹមថែសារវិនាស ឃើញសិស្សវិន័យអបរោះតាំងស្រីនៅលេងខ្ជះខ្ជាយឬស្រីទាំងឡាយតាំងបរោះនោះមានន័យថាតាំងនឹងមានន័យថាតែងតាំងឲ្យនៅក្នុងយោឧទាហរណ៍ដូចក្នុងសហគមន៍មួយអញ្ចឹងនៅនឹងមនុស្សញៀនល្បែងឲ្យគាត់ធ្វើប្រធានកាន់លុយវិន័យទេខ្ទេចឥឡូវហ្នឹងនឹងអាសូទៅចឹងអាត្មាឈុំនិយាយនិយាយច្រើនពេកអឺ បងស្រីនេះអាចអស់ជំនួសចិត្តស្រីទេណាប្រកបគុំលោកចាស់អើបងស្រីមានចងល់ចង់សួរថាមកធ្វើប៉ុនអញ្ចឹងហើយពេលត្រឡប់ទៅផ្ទះវិញបងស្រីចង់ជូនប៉ុនទៅដល់ម៉ាក់អញ្ចឹងតើខុសអត់លោកចាស់ប៉ុណ្ណឹងឯងទេ ជូនមើលមុខអ្នកទទួលផងបើគាត់ពេញជាពេញចិត្តអញ្ចឹងណាហើយយើងរៀបរាប់អំពីអ្វីដែលយើងបានធ្វើផងកុំទៅដល់អូម៉ែជូនប៉ុនផងវាអត់ដឹងប៉ុនអីពាក្យថាប៉ុនមានន័យថាអំពើល្អដែលយើងបានធ្វើណាឧទាហរណ៍ថាម៉ែខ្ញុំថ្ងៃនេះទៅស្ដាប់ធូនខ្ញុំយល់តណែច្បាស់តែខ្ញុំធ្លាប់ពីមុនធ្លាប់តែឆ្ងល់ឥឡូវខ្ញុំបានច្បាស់ហើយម៉ែ ហើយខ្ញុំជ្រះថ្លាដល់ហើយសូមឲ្យម៉ែត្រេកអរនឹងការយល់របស់ខ្ញុំអាហ្នឹងជាការជូនដើម្បីឲ្យគាត់អរតាមយើងប៉ុន្តែយើងឥឡូវយើងវាជាប់ទម្លាប់អឺជូនបនផងអាត្មាជាអាសាធុទៅនឹងរឿងអីផងពាក្យថាជូនបនមានន័យថាយើង យើង កំពុងតែបរៀនគេឲ្យធ្វើបនដែរហើយយើងប្រាប់ថាតើអំពើល្អដូចម្ដេចដែលយើង បានធ្វើថ្ងៃហ្នឹងហ្នឹងឧទាហរណ៍ថាយើងជួយអ្នកក្របានមួយម៉ែព្រឹកមិញ គាត់ម្នាក់នឹងគាត់ហេវលំបាកហើយដល់ពេលខ្ញុំជូនឲ្យគាត់ហូបកាទៀវទៅគាត់សប្បាយចិត្តហើយខ្ញុំក៏សប្បាយដោយអំណាចដែលខ្ញុំបានធ្វើសេចក្តីល្អសូមម៉ែត្រេកអរតាមខ្ញុំគាត់ក៏អរតាមយើងទៅអាចិត្តគាត់ហ្នឹងក៏ល្អបង្អោនទៅតាមសេចក្តីល្អរបស់យើងហ្នឹងហៅថាអនុមោទនីប៉ុន្តែយើងឥឡូវយើងកាត់កាត់មែនទេអូបាន3វត្តហើយអនុមោទនីមិនដឹងធ្វើអីនឹងសាធុ មែនអត់ដូចចឹងទៅវាគ្រាន់តែជាជាពាក្យដូចជា hello how are you i'm fine អីចឹងណាវាវាដូចអត់មានចម្រើនអីផងអត់អីគ្រាន់តែបច្ចៈលោកចាស់គ្រូម្ដងទៀតរឿងចាហានគាត់នៅចង់ថាអឺប្រហែលជាស្ដាប់អត់ច្បាស់ច្បាស់ចង់និយាយថា យើងទៅដល់យើងបាច់វែងបាច់ប្រកេនដូចថាបាំងស្គលអីគ្រាន់ថារៀបចំដាក់ចានហើយដាក់ទៅប្រកេនលោកទៅបានអត់ឲ្យតែចិត្តយើងជ្រះថ្លាថានេះបានអត់បាច់ចាំបាច់មានត្រូវប៉ះឬមួយក៏អីគ្រាន់តែកណាចង់បញ្ជាក់កន្លែងហ្នឹងថាសំខាន់ចិត្តយើងថាបានលះអឺយកចង្ហាន់ប្រកេនលោកឲ្យលោកបានឆ្អែតតែប៉ុណ្ណឹងប៉ុណ្ណឹងបានចាំយល់បាច់វែងបាច់ប៉ះបាច់អីព្រោះចំណែមនុស្សច្រើនពេកយើងអត់បានបាច់ ថ្មបើបើមែនទេណាដូចថ្មថានៅកូរ៉េនោះមានគេរីអាក់មួយ ថ្មច្រើនណាថ្មថា មានរឿងតែប្រមាណយ៉ាងដែលថ្មអាចទៅវត្តបានបើសិនជាថ្មសឹកបើសិននេះណាហ្នឹងហើយទី1 នៅទីវត្តហ្នឹងគេជប់ជុំគ្នាសន្ទនាធម៌ចម្រើនការចេះដឹងអាក៏តង់ទៅចេះដែរហើយទៅនឹងប្រកាសជាមានអីទៅឧបត្ថម្ភលោកដែរហើយវាមិនអត់ទេទី2បើគេខ្វះគេដង្ហោយហៅថាយើងចង់ចេះធัวយើងចង់ស្ដាប់ទៅជួយក្នុងគោលបំណងពីរហ្នឹងតែបើសិនគ្រាន់តែទៅសុំសុកសុំសបាយអីបាត់ឈ្មោះបាសក់សាមសុជាហើយ មែនណាបើសិនថ្មមានគំនិតមួយប៉ុន្តែបានធ្វើឲ្យដូចនៅវត្តនីរតនារាមបើសិនជាយើងធ្វើចឹងបានដែរមិនខ្ជិះខ្ជាយហើយវាមិនពោពេះពេកនៅលើតុរបស់លោកនៅមនីរតនារាមអត់ដែលមានថ្ងៃណាមួយឲ្យពេះហ្មងអត់ទេដោយសារអីញាតិញោមក៏ដាក់វេនគ្នា ដដាក់វេនគ្នាគាត់ចូលលុយហើយគាត់ស្លលមមនឹងឧទាហរណ៍ថាពីរមុខអីចឹងទៅយេថ្មគិតថាធ្វើអញ្ចឹងវាបាន គ្រប់គ្នាគ្រប់គ្នាជាងអាយើងយកមកស្រៈមកស្រៈយកមកស្រៈស្រៈពោពះទៅលោកមានបានឆាន់ណាតែបើយើងប្រកាសទៅចង់ឲ្យលោកបានឆាន់ចំណែករបស់យើងមិនយើងចូលលុយគ្នាលោកបានឆាន់មែនទេហើយមានរបៀបរបបអត់ខ្ជិះខ្ជាយ ណានៅមនីរតនារាមធ្វើតាំងពីដើមមកអញ្ចឹងប៉ុន្តែខណ្ឌមានញាតិញោមខ្លះគាត់មិនសូវដឹងគាត់យកមកខ្លះខ្លះក្រៅតែបើអ្នកគាត់ដាក់វេនហ្នឹងគាត់ធ្វើចឹងជុំគ្នាទៅស្លទៅមុំប្រកេនលោកបណ្ណា យើង ទុកម្រាវភ្ញៀវបណ្ណា យើងរៀបចំចឹងហ្មងអញ្ចឹងវាមានរបៀបហើយលោកអត់លើខ្វះគ្នាទេសក្កិឆាន់មិនណេនក៏ឆាន់អញ្ចឹងវាស្មើមកពីយើងអត់តន់បង្កើតទម្លាប់ថ្មី តែកាលណាយើងបង្កើតទម្លាប់ថ្មី habit cause habit យកទម្លាប់កែទម្លាប់ហើយក៏វាមិនសបូនណាមកជេរទៀតដែររាល់ថ្ងៃតខែភ្ជុំប្រគេនច្រើនគេធាត់សិបមួយនឹងនឹងធាត់អ្នកសុំទៀនមួយហើយគេធាត់អាតុកបាយលោកនោះមួយស៊ីមអស់មើលស៊ីចាក់ជ្រះអានោះអត់មានប៉ុន្តែពេលលោកមែនណាដូចមិញមកឆាន់តិចជាងរាល់ថ្ងៃ អូវាច្រើនពេកឆានអត់កើតទេអឺអាថ្មធ្លាប់ទៅថៃគេធ្វើចេះចឹងវាពាក់ព័ន្ធនឹងកន្លែងដែរថ្ងៃក្រោយបើនៅនេះមិនមិនខ្មែរចង់រៀបចំឲ្យមានអញ្ចឹងអ្នកណែចង់ទៅប្រកេនលោកអីគេតាក់ទងទៅវត្តមួយថ្ងៃពីរថ្ងៃមុនហ្នឹងហើយអញ្ចឹងគេរៀបចំទុកឲ្យមកហ្នឹងយើងទៅដល់យើងភេតលុយឲ្យទៅគេយករបស់ហ្នឹងយកទៅប្រកេនលោកមកស្រួលទេ នឹងអត់ពិបាកអីច្រើនហ្នឹងហើយវាត្រូវមានអញ្ចឹងដើម្បីឲ្យអញ្ចឹងវាត្រូវមានអ្នកប្រចាំអញ្ចឹងតែឥឡូវយើងធ្វើអត់តន់កើតទេតាមម្នាក់ឯងយើងមិនបាច់គិតទេហ្នឹងហើយត្រូវហើយយើងត្រូវហើយយើងឆាន់មិនទេអត់ឆាន់កើតទេ ស្រួលតែនៅនោះភ្ជុំដូចអត់ភ្ជុំទេវត្តអាត្មាណានៅតែល្មមថ្ងៃអត់ភ្ជុំក៏ប៉ុណ្ណឹងថ្ងៃភ្ជុំក៏ស្លតែល្មមហ្នឹងហ្នឹងហើយរួចយើងទទួលគ្នាទៅវាអត់ខ្ជិះខ្ជិលនិយាយទៅអត់ខ្ជិះខ្ជិលទេត្រូវអាចឹងបានការរិះគន់ស្អីស្អីក៏ដោយនឹងអាត្មាឃើញក្នុងសង្គមយើងមានតែការរិះគន់តែអត់មានកលឹះប្រាប់ថាធ្វើម៉េចចឹងណាថតទៅរូបមួយជេរ ចឹងអាត្មាមុននឹងរិះគន់ស្អីណាអាត្មាពិសោធន៍អាហ្នឹងសិនធ្វើរួចអត់អាធ្វើរួចហើយបានអានិយាយហ្នឹងហើយឆានអត់កើតទេនៅវត្តផ្សេងផ្សេងឆានអត់កើតទេគោគ្នាហើយមុំតវេជាប់នឹងរុយរោមនិយាយពីអនាម័យដឹងស្អីអាហ្នឹងមកពីយើងចង់តែបានប៉ុនពេកដោយមិនដឹងថាប៉ុនហ្នឹងស្អី ធាតុពិតបុណ្យដ៏ល្អបំផុត គឺបុណ្យប្រកបដោយបញ្ញារៀបលមមមមឆាន់ហ្នឹងហ្នឹងមកពីទៅចង់បានបុណ្យហ្នឹងបើទៅឈប់ចង់បានបុណ្យមកបំល្អចង់ឲ្យលោកឆ្អែតមកបំល្អមែនទេចង់ឲ្យលោកឆ្អែតចង់ឲ្យលោកឆ្ងាញ់ហ្នឹងល្អបណ្ដោយចេះឆ្នៃធ្វើម៉េចល្អ ប៉ុន្តែពេលចង់តែបានប៉ុនលោកមិនឆានរបស់អញហ្នឹងអត់សុបាយចិត្តទៀតមែនទេហើយឲ្យឆានតែម៉េចបងវាហើយចុះថ្ងៃក្រោយពីហ្នឹងមិនយកមកហាក្រោយពីហ្នឹងឆានថ្មខាងគ្រូហ៎មិន នឹងហើយកុំតាមានប្រែតមួយអត់តែមកហ្នឹងហើយឥឡូវម៉ោងច្រើនហើយហើយមួយទៀតអឺតាំងពី43កុំគឺអីខ្ញុំនឹងអត់មានផងអីពី43ណាលោកម្ចាស់កណាសូមលោកម្ចាស់ជួយបកស្រាយថា កន្លែងមួយព្រះអង្គសម្ដែងថា បើធ្វើបន់ឲ្យបបួលញាតអញ្ចឹងលោកចាស់បបួលគេទៅដើម្បីឲ្យយើងមានញាតអញ្ចឹងលោកចាស់ក៏ប៉ុន្តែដល់ពេលធរកន្លែងខ្លះសម្ដែងថាញាតនឹងគឺជារបស់ក្រៅខ្លួនព្រោះយើងចាក់លោកទៅយើងទៅតែឯងអញ្ចឹងសំណួរកណាថាឆ្ងល់ថាតើត្រូវការញាតចូលមកដើម្បីអីអញ្ចឹងលោកចាស់នឹងប្រកែកលោកចាស់ប៉ុណ្ណឹងអរគុណ អឺយើងទាំងអ្នកទេទាំងអ្នកស្ដាប់ misunderstood what Buddha mean ព្រះអង្គនិយាយពីអវ័យអវ័យកើតឡើងព្រោះហេតុមិនមែនសំដែងឲ្យយើងប្រមូលទេដែលយើង ស្ដាប់មិនស្រួលថាអូធ្វើដើម្បីបានញាត ដើម្បីវាជាជា psychology មួយដ៏មានសារៈសំខាន់សម្រាប់អ្នកដែលអត់ញាតជាដើមឧទាហរណ៍មនុស្សខ្លះកើតទុកនឹងវាកើតទុកហើយដល់អត់មានអ្នករាប់អានក៏កើតទុកមកជាប់ទៀតប្រៀបធៀបជាមួយអ្នកដទៃអញ្ចឹងបានព្រះអង្គថាហេតុអីបើវាមិនចឹងថាគ្រប់យ៉ាងវាកើតព្រោះហេតុដែលគេសម្បូរញាតរាប់អានព្រោះ កាលគេធ្វើសេចក្តីល្អនោះគេមាន ក្រុមរបស់គេអញ្ចឹងអញ្ចឹងវាជាប់ដោយទំនាក់ទំនង connection ចិត្តហ្នឹងណាដែលធ្វើល្អជាមួយគ្នានោះដល់ពេលគេមកកើតមកអាជីវភាពគេប្រហាក់ប្រហាក់ប្រហែលគ្នាព្រោះអំពើដែលគេធ្វើនោះប្រហែលប្រហែលគ្នាគេប្រមូលគ្នាធ្វើកាន់នោះហើយចុះយើងមកលូនហ្នឹងអាកំសត់ឲ្យគេអត់គិតទៀតហ្នឹងថាពីមុនយើងអត់មានធ្វើអីសោះឃើញទេដល់លទ្ធផលវាអញ្ចឹង ព្រះអង្គនិយាយពីហេតុឲ្យយើងព្រមទទួលការពិតថាគ្រប់យ៉ាងកើតពីហេតុអញ្ចឹងនៅលើយើងតាបើយើងចង់ alone អញ្ចឹងទៀតបង្ើអញ្ចឹងទៀតទៅហើយបើយើងមិនចង់អញ្ចឹងទេ យើងធ្វើល្អជាមួយមនុស្សច្រើនទៅអាហ្នឹងនិយាយពីរឿងខាងក្រៅមិនមិនសំខាន់តែញាតសំខាន់ក៏ប៉ុន្តែសំខាន់តាម area របស់វា បើយើងចង់រស់នៅដោយមានទឹកមុខស្រស់បោះក្នុងការទំនាក់ទំនងញាតិមិត្តភ័ក្តិមិនមិនសំខាន់ទេរាប់អានមិត្តភ័ក្តិក៏សំខាន់ញាតិក៏សំខាន់ we cannot live alone we live in the society នៅក្នុងសង្កេលកៈសោតឃើញមានទួនាទីសម្រាប់អីខ្លះពុកម្ដាយគ្រូ កូនប្រពន្ធប្តីស្រីហ្នឹងញាតិមិត្តមិត្តភ័ក្តិអ្នកបំរើឬក៏កូនឈ្នួលបើយើងជាអ្នក ធ្វើ business ហើយនឹងបុគ្គលជាទីគោរពជាសាមណព្រាហ្មណ៍សំខាន់ទាំងអស់ប៉ុន្តែវាសំខាន់តាមផ្នែករបស់វាអញ្ចឹងសំខាន់តាមផ្នែករបស់វារស់នៅសំបីតែទ្រពសម្បត្តិអញ្ចឹង ព្រះអង្គគ្រាន់តែសំដែងមិនឲ្យយើងអត្ថាច់ជាមួយវាក៏ប៉ុន្តែមិនមែនបានន័យថាវាអត់សំខាន់ទេបើមិនចឹងព្រះអង្គមិនឲ្យយើងប្រឹងទេតែអ្នកទេសនាដ៏ច្រើន អ្នកស្ដាប់ធម៌ដ៏ច្រើនច្រឡំថាអូយងាប់អីមិនយកទៅអីទៅមិនដែលខ្ជិលហ៎អាខ្ជិលនឹងស្អីទំសោតមិញអ្នកដេច្រើនមួយ និយាយច្រើនមួយនឹងអ្នកឥតព្រួយមិនអ្នកខ្ជិលជាអូកាលណាយើង ខ្ជិលយើងទម្រុនបញ្ហាកាន់តែខ្ជិលអាសុខភាពក៏ល្អអត់លុយបងតាក់បងទឹកសមត្ថផ្លូវចិត្តនឹងស្រួលអេះមិនស្រួលទេអត់លុយទៅពេកប៉ុន្តែវា សំខាន់នៅ ក្នុង ផ្នែកអីផ្នែកអីឧទាហរណ៍ថា មានទ្រព្យមកយើងដោះស្រាយរួចបងទឹកបងភ្លើង តម្រូវការរបស់វាមានឡានជិះទៅនេះទៅនោះអានឹងសំខាន់របស់វាប៉ុណ្ណឹង ប៉ុន្តែឲ្យវាមានសេចក្តីសុខផ្លូវចិត្តហ្មងអត់តនេះព្រោះផ្លូវចិត្តมันអាចសុខបាន ត្រឹមតែរបស់ក្រៅខ្លួនទេអញ្ចឹងត្រូវ develop សតិបញ្ញាក្នុងខ្លួនទៀតជាងស្អីក៏សំខាន់ដែរប៉ុនអ្វីដែលព្រះអង្គត្រាស់សម្ដែងតណ្ហាក្នុងកូនតណ្ហា ក្នុងទ្រព្យតណ្ហាស្អីស្អីព្រះអង្គឲ្យកាត់តណ្ហាតាមិនឲ្យកាត់អ្នកទាំងអស់គ្នានឹងទេ នៅក្នុងកូនកាត់តណ្ហា បង្កើនមេត្តាបង្កើនព្រំវិហារត្រូវសង្គ្រោះត្រូវអនុគ្រោះត្រូវចិញ្ចឹមវាជា our responsibility បង្កើតគេមកហើយឃើញទេបើវាអត់សំខាន់មិនវាយើងអត់ចិញ្ចឹមកូនសួរថាតើយើងមានសេចក្តីសុខផ្លូវចិត្តទេដែលយើងបង្កើតគេមកឲ្យទុកឲ្យគ្នាអាវេះអាវេះឥឡូវអង្គុយសមាធិសមាធិ ចឹងបានអ្នកយល់ច្រឡំរឿងធម៌នឹងច្រើនណាអើជប់ខ្វល់ហ่ะមិនអញ្ចឹងទេមិនមែនរឿងឲ្យលះបង់ស្អីទេនៅតែត្រូវគោរពតួនាទីហើយដែលលើកយើងថាញាតអត់សំខាន់ទេព្រោះងាប់ទៅអាងាប់ទៅវាងាប់ហើយវាអត់អីទេប៉ុន្តែពេលនៅនេះវាមិនតាន់ងាប់នេះ អារបស់ខាងក្រៅហ្នឹងណាឥឡូវបើថាវាមិនតម្លៃក្នុងន័យនេះក្នុងន័យថាយើងនៅត្រើយខាងនេះយើងចង់ឆ្លងទៅត្រើយមកខាងទៀតយើងហែលដៃតន្ត្រីអត់បានអត់មានទូកតន្ត្រីប៉ុន្តែមានសាកសពមួយឃើញទេតោះយើងទុំសាកសពហ្នឹងដៃយើងកាវទឹកទៅ បានយើងអត់លិចសួរថា យើងអត្ថាច់ជាមួយនឹងសាកសពហ្នឹងឯង មាន desire ទេមានមាន clinging ទេមានលោភៈជាប់ជាពាក់នឹងអាសាកសពហ្នឹងឯងតែសាកសពហ្នឹងសំខាន់ទេពេលហ្នឹងសំខាន់សំខាន់ក្នុងន័យផ្សេងមិនមែនសំខាន់យកមកថើបមិនទេ សំខាន់ក្នុងការត្រួតខ្លួនយើងយើងត្រូវការប្រឡែងវាទៅអាលាយសាកសពហ្នឹងទៅយើងលិចក្នុងក្នុងគ្រួសារអញ្ចឹងដែរកុំឲ្យយើងវែងអោបដោយស្រឡាញ់អត់ហែលហ៎ ដល់អាស្រឡាញ់សាកសពដោយអត់ហៅទៅមុខអង្គព្រះអង្គប្រៀបដូចជាសត្វក្អែកឬក៏សត្វថ្មាតវាបានសពតម្រៃហេសពតម្រៃកាលមុនវានៅក្បែរច្រាំងសមុទ្រនោះហើយវាមិនដាច់ស្ពីងអញ្ចឹងទៅដល់ខ្យល់បក់ទៅវាចិត្តទៅកណ្ដាលសមុទ្រទៅទៅទៅទៅឆ្ងាយទៅអានោះជាថាស៊ីឲ្យដេកស៊ីឲ្យដេកលើហ្នឹងដល់ទៅទៅកណ្ដាលសមុទ្រយូរយូរឆ្ងាយរកកោះរកត្រៃលែងឃើញទៅ បានដល់ពេលវាលាយវាលិចក្អែកនឹងដល់ពេលហ្នឹងហោហើតាណាលេងរួចអានឹងដែលព្រះអង្គនិយាយថាអ្នកដែលមានទ្រព្យមានញាតមានស្អីសុបាយត្រឹមប៉ុណ្ណឹងអត់មានគិតអីទៀតទេក្រៅប្រទេសប៉ុណ្ណឹងចុងក្រោយអ្នកទាំងអស់ហ្នឹងមានពឹងបានណាដូចតម្រៃហ្នឹងដែលវាលេចបាត់ចុះអញប៉ុណ្ណឹងហើយពុនអញខ្ជូតប៉ុណ្ណឹងហើយប្តីអញហែនសាំប៉ុណ្ណឹងហើយ មានអីទៀត អីទៀតដល់វាអថាច់អថាច់អថាច់អថាច់នៅ ពេលរបស់នឹងបែកព្រឹបគ្រោះថ្នាក់ដូចក្អែកលងទឹកចឹងព្រោះវាអថាច់ខ្លាំងពេកគិតថានឹងហើយសេចក្តីសុខដល់ពេលវាបាត់បង់ព្រឹបដែល unexpected ដែលមិនដែលគិតទុកមុនចឹងឈឺចិត្តបបាក់ងើបហ្នឹងឃើញទេនឹងដូចប្រពន្ធរបស់អុកញ៉ាអឹងមីងជឺនោះឥឡូវខ្លាចជា my fan ហើយបាននិយាយហ្នឹង ចុះគាត់កំពុងតឡើងគាត់ណាតែមកព្រឹបអស់លីងប្តីស្លាប់តោះអាទ្រពសម្បត្តិអញ្ញាញ៉ែគាត់លែងហ៊ានចូលចេញក្រៅដូច ស្អីខ្លាចពលឺអញ្ចឹងអត់ហ៊ានចេញទៅក្រៅទេគុំបានស្ដាប់ធัวហ្នឹងតាការថ្មទៅខ្មែរលើកមុនមិនលើកនេះគាត់និយាយតែសលេងគាត់នៅជាប់ហ្នឹងគាត់ស្ដាប់ជ្រះថ្លាងើបរួចឡើងវិញគាត់ស្ដាប់រឿងបដាចារដែលថ្មនិយាយបានគាត់ចេះពិចារណាថាទេ អញមិនដល់ប្រហែលចាយបដាចាបដាចាអស់លីងអញអស់តែប្តីអស់តែទ្រពតែនៅកូននៅអីគាត់ចេះគិតទៅពេលគាត់ព្រោះចឹងទៅគាត់ដើរហុចតែគេស្ដាប់ទៅហាត់ប្រាណណែស្ដាប់ទៅណែត្រូវណែចឹងនៅពេលដែលព្រះសម្មាសម្ពុទ្ធពយល់សិតតដោយបតីករណា តែយើងច្រើនអត់មានអាបទពិសោធន៍តខ្លួនដូចអ្នកទេសនាខ្លះលោកក្មេងក្មេងមិញមិញអើយកុំជាពាក់ពេកទ្រពសម្បត្តិនឹងងាប់ទៅវាមិនយកទៅតាមខ្លួនទេលះបង់ទៅណាញោមបាត់ស្មានអ្នកទទួលអប់ចឹងតាមិនតាន់មាន responsibility responsibility យើងត្រូវទទួលចាំកូនមិនលក់យល់ទេអត់យល់ទេម្រាក់មួយរៀល100ហ្នឹង ថ្មមុនថារីគេណាថាគិតណាព្រោះមិនមែនបានមកងាយងាយណាបាច់ញើសហូរក្តៅមុំតែបានហើយតែឆ្ងាញ់នឹងការរីគេហ្នឹងណាមនុស្សនឹងអភ័ព្វថ្ងៃក្រោយថ្មអត់សរសើរទេអត់មានទៅចំណាយលោកទៀតកុំមកអួតទៅលោកណាសម្បូរញាតញោមណាស់លោកណាប្រកែប្រមូលលុយណាស់ថ្មអត់សរសើរទេលោកនឹងខ្លាយទៅជាជនអភ័ព្វថ្ងៃក្រោយ ព្រោះលោកបានស្រួលពេកកាលណាបានស្រួលពេកដឹងតែបាន បានបានថ្ងៃក្រោយនឹងខឹមមកលុយហ្នឹងសឹកទៅវិញ ព្រោះគេណាបានទៀតហ៎ហើយលុយអត់ចេះបកើតលុយតទៀតអាងថាលុយហ្នឹងខ្លាយជាជនកំសត់ព្រោះស្មានអាជីវិតនឹងស្រួលដូចកាលអង្គុយហីគេនោះ No នមោទសៈ គឺពោលោកម្ចាស់កាលពីដើមធ្លាប់ឬពោគេឲ្យ5ប្រការអាយុវណ្ណៈសុខៈពលៈនិងបដិភិនៈឥឡូវបដិភិនៈហ្នឹងគេអត់និយមឲ្យហើយតពោហ្នឹងមានន័យថាមិនលោកម្ចាស់បដិភិនៈហ្នឹងបានឈប់លឺរហូតដល់ឥឡូវលឺតពោ4ប្រការ originally only 4បោះពពុតមកក្នុងបៃដកលេខ52ចតារោចតារោ4 ចតារោធម្មាវត្ថន្តអាយុវណ្ណោសុខំពលាំងហើយយើងយកពួរនឹងទៅឲ្យអត់ត្រូវទៀតខូចពួរបងអស់ពោមានន័យថារបស់ប្រសើរមានរបស់ឲ្យឯងយើងដាក់អាពាក្យឲ្យមួយទៀតខុសបណ្ដោយយើងថាឲ្យពោពពុទ្ធអត់មានឲ្យឯងបងនិយាយពីហេតុរបស់វាឃើញទេធោគឺពោទាំងឡាយ4ប្រការ គឺអាយុវណ្ណៈសុខៈពលៈវារមែងចម្រើនពីអី ណាពីអីមិនពីណាឲ្យពីណាទេវាចម្រើនពីអីចម្រើនពី ក្នុងសហគមន៍ណា ដែលចេះគោរពបុគ្គលដែលគួរគោគោរពឃើញទេចេះគោរពព្រឹទ្ធាចារ្យចេះគោរពអ្នក មាន គុណធម៌ការឲ្យតម្លៃគ្នាក្នុងសង្គមណាសង្គមនោះរស់នៅសម្បូរដោយពណ៌នឹងហើយវាចេញពីអីថាចេញពីខ្លួនឯងអ្នកធ្វើឥឡូវយើងមើលតែចរាចរចុះកាលណាយើងគោរពគ្នា ឲ្យសិទ្ធគ្នាយើងបើកស្រួលរស់នៅមិនប្រមាថជីវិតគ្នា ចេះសង្គ្រោះគ្នាវាមិនរស់អាយុវែងពុទ្ធនិយាយពីហេតុផលប៉ុន្តែយើងយកទៅឲ្យមែនទេសិតតែរឿងដែលយើងស្ដាប់ហើយយើងយកមកផលិតវាបានខ្លួនឯងគ្រប់គ្រប់គ្នាមិនមែនលោកឲ្យបសក់មិនមែនបសក់ឲ្យពួកលោកទេមែនទេថាខូចធัวព្រះអង្គអស់ហើយដោយសារតែរឿងយើងនឹងឯង ហ្នឹងហើយដោយអាចារ្យឲ្យពោបើគាត់ឲ្យបានឲ្យប្រពន្ធគាត់មុនគេហើយមែនអត់ចឹងអាត្មាទៅទេសនៅមន្ទីរមានជ័យគេសួររឿងហ្នឹងធ្វើបានចេះបានចុះអាត្មាថាអញ្ចឹងថាបើអាត្មាឲ្យបានអាត្មាឲ្យពួកឲ្យបងប្អូនអាត្មាមានអស់មកឲ្យគាត់ នៅធ្វើស្រែជួអាគោយន្តដើរតាមគោយន្តមួយថ្ងៃមួយថ្ងៃខាលក៏ដល់ មិនកំណាញ់ទេថ្មអត់មានកំណាញ់អីបន្តិចទេញញោមហើយបើសិនថ្មឲ្យពណ៌ទៅវិញត្រូវចេះណោតដែរថ្មឲ្យភ្លាមទៅវិញញាតញោមមានអីណាឲ្យភ្លាមមិនបាច់យកមកចែកថ្មទេថ្មឲ្យលាក់យកទៅណាទេប៉ុន្តែថាវាអត់បានទេហ្នឹងហើយហ្នឹងហើយបាទបាទហ្នឹងហើយឥឡូវដល់ម៉ោងមកឃីមអាត្មាចប់ហើយ có lấy <laughs> lấy anh vậy lần vì màu ngay sư cầu ai à. đó lia cũng lia đúng không? Dạ ông chưa. ខ្ញុំខ្ញុំកណាសូមក្រាបថ្វាយបង្គំ លោកម្ចាស់គ្រូជាទីគោរពសក្ការៈទៀតខ្ញុំករណានឹងឆ្ងល់ ពីរឿងពាក្យអាណិតអាណិតនឹងខ្ញុំកណាឆ្ងល់អញ្ចឹងថាតើចិត្តអាណិតនឹងយើងអាចប្រៀបជាមួយ មេត្តាឬករុណាបានទេទៀតហើយម្យ៉ាងទៀតដូចថាអាណិតនឹងជួនកាលអាណិតទៅលើ ដូចថាមនុស្សម្នាក់ដែលត្រូវគេធ្វើបាប ឬក៏ត្រូវគេសម្លាប់ដល់តែយើងដឹងអញ្ចឹងយើងអាណិតហើយម្យ៉ាងទៀតដូចថាឧទាហរណ៍ថាគេចាប់ចោលបានទៅហើយប៉ូលីសនឹងកំពុងតែវាយដំ ទៅហើយយកទៅដាក់គុកអីចឹងទៅឬក៏បាញ់សម្លាប់អីចឹងទៅអានឹងក៏មានចិត្តអាណិតដែរខ្ញុំកណាគិតថាគ្នាអ្នកមានទោសនឹងធ្វើខុសហើយប៉ុន្តែចិត្តនឹងអាណិតថាសัตว์លោក តែងតែភ័យខ្លាច នៅសេចក្តីស្លាប់នៅភ័យខ្លាចអាជ្ញាដែលគេ ដាក់មកអញ្ចឹងទៅតើចិត្តអាណិតនឹងដូចថាជា អកុសលរចិត្តអកុសលចិត្តឬក៏ជាកុសលឬក៏ក៏ចិត្តមានតែម្យ៉ាងទៀតខ្ញុំកណាឆ្ងល់កន្លែងហ្នឹងដូចថាចិត្តអាណិតដែរឬមួយក៏យើងចែកគ្នាថាចិត្តខ្លះវាជាកុសលចិត្តហើយចិត្តខ្លះជាអកុសលទៀតសូមព្រះអង្គមេត្តាបញ្យលដល់អនុគ្រោះសូមអរគុណទៀត នៅក្នុងធម៌ពាក្យដើមអត់មាន ពាក្យថាអណិតចឹងទេបើពាក្យដើមដែលប្រែថាអណិតហ្នឹងគឺករុណាករុណាអណិតប៉ុន្តែដល់ខ្មែរយើង ប្រើពាក្យថាអណិតហ្នឹងវាមានករណីពីរមួយជាតោមនោះមួយជាករុណា ដល់ពេលឃើញដូចដូចក្មេងៗខ្លះឃើញក្មេងខ្លះអីបាសការគុំសវណ្ណាអីចឹងឧទាហរណ៍ការឆ្កែងាប់អូយំហ៎ថាអាណិតហ្នឹងថាអាណិតអានឹងមានអាណិតជាហេតុដល់មានអាណិតជាហេតុហ្នឹងវាធ្វើឲ្យតោមនោកើតឡើងអាកន្លែងយំហ្នឹងតោមនោទេតោសមូលចិត្តទេឃើញទេប៉ុន្តែមិនមែនអត់មានអាណិតសោះទេតែមានអាណិតហ្នឹងជាទទួល ហ្នឹងដែរក្នុងគម្ពីរមហាប្រធានព្រះអង្គថាអកុសលកើតមាន ព្រោះកុសលក៏មានឃើញទេមិនមែនកុសលកើតឡើងសិតតែឲ្យកុសលកើតទៀតទេអកុសល ជាបច្ច័យឲ្យអកុសលកើតក៏មានកុសលជាបច្ច័យឲ្យកុសលកើតក៏មាន អកុសលជាបច្ច័យឲ្យអកុសលនៅអកុសលជាបច្ច័យនៅអកុសលក៏មានដែរប៉ុន្តែមិនមែនការដំណើរគ្នាទេ ណាតណាគ្នាទេវាមុនក្រោយមុនក្រោយដោយសារតែអាណិតនឹងឯងបានវាកើតទៅតូមម្នោះបើអត់មានអាណិតស្រឡាញ់ជាប់ជាពាក់នឹងវាទេក៏អត់មានជួនកាលព្រោះករណីនឹងជួនកាលព្រោះ attachment ព្រោះអាអា clinging អាតណ្ហាជាប់ជាពាក់មួយវានោះធ្លាប់លេងបលែងមួយវានោះអាឡៃហ្នឹងដល់កើតកើតតូមម្នោះជួនកាល រអាណិតបន្តិចមិនឃើញអាករណានោះអត់ឃើញមានតែលោភៈហេងទុំណោះជាប់ជាប់មួយវាចឹងដើម្បីឲ្យដឹងថាវាជាស្អីហ្នឹងបានត្រូវរៀនពីលក្ខណៈតិចតុកៈរបស់អង្គធัวមួយមួយបាទបើថ្មឆ្លើយឆ្លើយថាអាចពីអាចជាតោមនោះឬក៏ជាករណា បើជាករណាអត់យំទេតួករណាអត់ចេះយំទេ អាណិតអាសូរឃើញសត្វនឹង មានទុកអឺមានចេតនាចង់រំដោះទុកសត្វនឹងមិនមែនបង្ើយកតៃគឺថាបើមានវិធីណា ជួយឲ្យទុករបស់សត្វនឹងស្បើយណាពីព្រោះអីករុណាវាកើតតែជាមួយសោបណៈធัวទេ ហើយវេទនាដែលវាកើតមានតែពីរឯងសោមនស្សហើយនឹងឧបេក្ខាអត់មានតោមនស្សឃើញអត់មានតោមនស្សឯងករណា នៅជាមួយសោមនស្សហើយនឹងឧបេក្ខា ហ្នឹងហើយដូច្នេះរហូតដល់យើងយំសោកអីដើដាក់អាណិតណាស់អាណិតណាស់ប្តីស្លាប់អីយំហ្នឹងណាមិនមែនករណាទេតោមណោះព្រោះអីជាបច្ច័យគឺតណ្ហាលោភៈស្រឡាញ់ជាប់ជាពាក់ហ្នឹងហើយតែយើងអត់រៀនមិនដឹងមិនដឹងទេ